អាត្មាឧទាហរណ៍រឿងមួយចាព្រះអង្គអត់បានឲ្យឲ្យធ្វើយ៉ាងណាទេ តែព្រះអង្គឲ្យយល់យ៉ាងណា បានវាអញ្ចឹងឧទាហរណ៍នេះឧទាហរណ៍ជារឿងប៉ុន្តែយើងវាមាន លភាពល្អិតខ្លាំងនៅក្នុងនឹងទៀតឧទាហរណ៍អឺនាងរាជុមេលា នាងនឹងត្រូវថាកែស្រីធ្វើបាបនិយាយ ច្រើនដងហើយតែនិយាយទៀតពាក់ព័ន្ធនឹងចិត្តហ្នឹង តាំងពីកើតមកធ្វើជាខ្ញុំ អ្នកបម្រើ គេហ្នឹងអ្នកចវាយស្រីហ្នឹងមិនចូលចិត្តសោះវ័យធ្វើបាបនិយាយវ័យម្ដងម្ដងតោងអាសក់ហ្នឹងយកទៅអុកនឹងចិញ្ចាំងក៏មានដែរនាងនឹងខឹងក៏កោសក់មើលបាន អីតោង ក្បាលអញទៀតអញកោសក់ចេញមកឃើញទេដោះស្រាយដោយខឹង ហ្នឹងអញ្ចឹងបានផ្ដាំទៅម្នាក់សួរងែកមិញផងថាដោះស្រាយអីណានៃសន្យារឿងអឺបើប្រពន្ធមិនជឿទេសុកចិត្តគ្រាវអីហ្នឹងហោះអាហ្នឹងចង់ដើរតួឯងទេមានទេអត់ប្រយោជន៍ទេដូចអានឹងវាជាក្រន់តែជាការខឹងមួយ ចង់ដើរតួឯងមួយដែលឲ្យគេដឹងថាយ៉ាងនេះយ៉ាងនោះអានឹងកិលេសជន់កិលេស it's not a solution ហ្នឹងហើយដោយគូស្វាមីភរិយាឬក៏សង្សារអីចឹងដល់ពេលគេក្បត់ចិត្តទៅឡាយបរហោះទៅអាសាច់ដឹងហើយតែភាពឈឺចាប់ហើយយើងចង់ដើរតួឯកនៅក្នុងរឿងហ្នឹងឲ្យគេសំណោះឲ្យគេអីអីចឹងមកអាដៃអាអីចឹងទៅ not like that បើគេសំណោះគេមិនទៅទេហើយដល់យើងធ្វើចឹងទៀតទៅគេកាន់តែចង់ទៅដោយនាងរាជុមាលានឹងចឹងឃើញទេមិនមែនដោះស្អីដោយបញ្ញាណាបកែទាញសក់អញទៅអុកនឹងនេះអុកនឹងនោះអញកោសក់ចោលបានអីទៀតខឹងធ្វើនឹងធ្វើខឹងទេមិនមែនជាដំណោះស្រាយទេអឺហើយដល់កោសក់អស់គេមានឈប់ណា គេយកដុំថ្មដុំដី មកគោះក្បាលនឹងទៀតពេលខឹងធ្វើមិនក៏មិនត្រូវចិត្តធ្វើមិនក៏មិនត្រូវចិត្តឃើញបញ្ហារាងកាយល្មមបញ្ហាផ្លូវចិត្តខឹងថាអញធ្វើការហើយធ្វើទៀតមិនក៏មិនត្រូវចិត្តសោះឃើញទេរាងកាយក៏ត្រូវគេបៀតបៀនផ្លូវចិត្តក៏មានសម្ពាធខ្លាំងសើរឿងផ្លូវចិត្តអីគេណាគេវាយអត់ស្លាប់ទេណាតែបើឈឺផ្លូវចិត្តអាចស្លាប់ ព្រោះគេវាយវាយតែខឹងវាយអីបន្តិចបន្តួចអីចឹងទៅ ជេរបចោអីចឹងទៅត្រឹមតែការវាយរាងកាយរបស់តកែស្រីនឹងមិនស្លាប់ទេប៉ុន្តែដល់វាឈឺដល់ចិត្តគ្មានវិធីដោះស្រាយ រស់អត់បានយកក្អមមួយគិតថាទៅកដៀតទឹកដូចសពដងប៉ុន្តែធាតពិតគិតថាទៅស្លាប់ទៅសម្លាប់ខ្លួនយើងសម្លាប់ខ្លួនមិនមែន បញ្ហាផ្លូវកាយទេ បញ្ហាផ្លូវចិត្តណាមនុស្សដែលច្រើននៅតែមើលរំលងនៅ life lesson which is taught by the Buddha វិជាជីវិតដែលបរៀនដោយពុទ្ធនឹងដែល clean and clear វាល្អពេកទៅវាជាបោះបង់ចោលមកដល់ពេលនេះអាត្មាទទួលពាក្យអ្នកដែលស្ដាប់អាត្មាពយល់ហើយលែងចង់ស្លាប់មិនតិចជាង50នាក់ឯង តាមស្មាបោកបោកមើលគាត់ថាមិនបានធ្វើ statement record អីទៅយករង្វាន់ប៉ុណ្ណឹងឯងអឺព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តទៅ នាងឡើង លើ ដើមឈើគិតតលោតសម្រាប់ខ្លួនឃើញទេត្រឹមតែតកែវ័យជេរស្ដីមិនស្លាប់ទេក៏ប៉ុន្តែ ឈឺផ្លូវចិត្តតែមកប្រព្រឹត្តភ្នែកអាចស្លាប់ចឹងពេលនឹងចិត្តនាង ស្ងប់អត់ដែលនាងទ្រាំមិនបានរហូតដល់គិតថាត្រូវតែស្លាប់នេះសួរថាចិត្តនាងស្ងប់អត់អត់ស្ងប់ទេដល់ជួបព្រះសម្មាសម្ពុទ្ធ ឃើញព្រះសម្មាសម្ពុទ្ធទៅក៏គិតថាមានសមណៈចង់មកថ្វាយអង្គមទេមុនស្លាប់មាននិស័យល្អដែរប៉ុន្តែនៅពេលព្រះអង្គហៅដោយពាក្យសតុនអញ្ចឹងទៅ នាងនោះក៏វាដូចបានស្បើយតាំងពីក្មេងមិនដែលពីណាហៅពីរោះដោយព្រះអង្គហៅអញ្ចឹងឮតែមីហងមីងែងមីចង្រៃអញ្ចឹងឥឡូវព្រះអង្គគ្រាន់តែហៅឈ្មោះព្រោះ ចឹងទៅក៏ដូចគេស្រោចទឹកអមរិតមកចឹងបានព្រះអង្គថាមនាលរជុមេលារជុមេលាហ្នឹងឈ្មោះហ្នឹងហៅ អ្នកស្រុកគេហៅរជុហ្នឹងខ្សែមេលាហ្នឹងកម្រងផ្កាដោយសារអាពេលខឹងកោសក់ចេញកុំអោយគេទាញទៅវៃទៀតហ្នឹងខឹងអត់អត់អត់គិតថាវាយ៉ាងម៉េចខឹងកុំអោយគេឈឺផង ប៉ុន្តែដល់ពេលវាបាត់អាខឹងហ្នឹងទៅវាខ្មាស់គេវាតងោលដូចចឹងទៅយកផ្កាយកអីមកធ្វើកម្រងមកពាក់កុំឲ្យគេដឹង ថាតងោលណាអាការសម្រេចចិត្តដោយខឹងហ្នឹងមិនមែនជាដំណោះស្រាយទេមានន័យថាវាយកទុកមួយទៀតទៅត្រួតលើទុកមួយទៀតកើតបញ្ហាកាន់តែច្រើនឥឡូវសួរថាតើពពុទ្ធដែលមកហ្នឹង ព្រះអង្គពង្រៀនឲ្យធ្វើចិត្តយ៉ាងម៉េចឬក៏ឲ្យយល់យ៉ាងម៉េចសំខាន់ណាស់អាយល់យ៉ាងម៉េចហ្នឹងបើមនុស្សរាល់ថ្ងៃទៅបដិបត្តិធម៌ហ្នឹងអត់ចង់ឲ្យយល់យ៉ាងម៉េចចង់ធ្វើម៉េចឲ្យចិត្តស្ងប់នេះឃើញវាដើរប្រច្រាស់ចឹងចិត្តមិនស្ងប់ព្រោះមោហៈព្រោះការមិនដឹងសេចក្តីពិតបើយើងយកក្រំតែទៅស្គ្របវាហ្នឹងគ្របបានផ្លេនផ្លេនយកយកដូចយកស្មថ្មយកទៅ សកត់ហ្នឹងយើងមិនយល់ហេតុផលពីខាងក្រោយហ្នឹងណាចឹងព្រះអង្គលើកជារឿងនាងដឹងទេនោះសួរថានាងដឹងទេថាហេតុអីបាននាងធ្វើល្អធ្វើកិច្ចការគ្រប់យ៉ាងនៅក្នុងគ្រួសារនោះប៉ុន្តែថាកាយរបស់ នាងនឹងមិនចូលចិត្តសោះនាងដឹងទេដឹងមូលហេតុទេថាមិនដឹងទេព្រះអង្គឃើញទេមកពីមិនដឹងហ្នឹងបានជាខឹងហ្នឹង រឿងគឺរឿងមិនដឹងហ្នឹងឯងពុទ្ធបរិញ្ញបរិញ្ញឲ្យយើងដឹងអញ្ចឹងដំណើររបស់ចិត្តនេះវាទល់តែដឹងមិនដឹងតស៊ូមួយវាមិនបានទេបើនាងចង់ដឹងអង្គុយមកតថាគតប្រាប់រឿងទាំងឡាយវាសុទ្ធតែមានហេតុណានាង ព្រះអង្គលើកអតីតនិទានមកជារឿងឯងប៉ុន្តែព្រះអង្គបញ្ចប់ដោយគាថាយ៉ាងពិរោះហើយនឹងទាញសច្ចធម៌នោះមកបច្ចៈចុងក្រោយហើយតេអតីតកាលនោះនាងនឹងកើតជាអ្នកមាន នាងរជុមេលានឹងកើតជាអ្នកមានហើយធ្លាប់ជេរប្រមាថទាស័យមួយធ្វើការមិន មិនត្រូវចិត្តខ្លួនហ្នឹងក៏ជេរប្រមាថដែរជេរប្រមាថញឹកញឹកញឹកញឹកនាងហ្នឹងកើតគំនុំគុំគួនគាត់ជឿនពេលល្អគេបានធ្វើបុណ្យល្អធ្វើចំព្រះបជ័យកពុទ្ធហើយគេតាំងប្រាថ្នាថា នាងនឹងអាងអំណាចធ្វើបាបអញបើមានជាតិក្រោយមែនសូមឲ្យបានខ្លាយជាតកែនាងនឹងម្ដងឲ្យបានឱកាសធ្វើបាប នាងនឹង ឲ្យដូចពេលធ្វើបាបអញចឹងឲ្យវាយល់អារម្មណ៍ថាមនុស្សត្រូវគេធ្វើបាបហ្នឹងវាវាឈឺចាប់មិនគេនេះអត់ប្រាថ្នាទៅរឿងល្អទេប្រាថ្នាចង់ទៅធ្វើបាបគេវិញនឹងសង្សាររវត្តវែងឆ្ងាយវាមិនបាន ភ្លាមឯវែងឆ្ងាយត្រឡប់ចុះត្រឡប់ឡើងត្រឡប់ចុះត្រឡប់ឡើងសេះសល់ផលកម្មមកវាកើតជុំគ្នាចឹងមែនតកែ គេមិនប្រកាសតែតកែគេរាល់ទៅជាតិឯណាឃើញទេពួកវាមិនមែននៅលើអំណាចណាស់ណា នៅលើអំណាចកម្មហ្នឹងចឹងទៅ នាងទាស័យហ្នឹងមកបាន ជាតកែម្ដងហើយនាងតកែហ្នឹងមកកើតជាទាស័យគឺនាងរជុមេលានហ្នឹងតែនឹងហើយណានាង អំណាចចិត្តដែលចងគំនុំនឹងគ្នា ព្រោះតែនាងធ្លាប់ធ្វើបាបគេនឹងឯងឥឡូវវិបាកកម្មវាឲ្យ ផលអញ្ចឹងណា នាងមិនព្រមក៏មិន បាន ព្រោះវាខោតរួចហើយបានព្រះអង្គទាញយកធម៌នឹងជ្រៅបន្តិចជ្រៅបន្តិចជ្រៅបន្តិចប្រកាសសច្ចៈធម៌សេចក្តីទុកហ្នឹងមិនមែនព្រោះនាងនោះជេរទេ មិនមែនព្រោះនាងនឹងថាយ៉ាងម៉េចទេមកពីនាងចេះតែកាន់ទុកភ្ជាប់ទុក នៅក្នុងចិត្តហូលអត់ដាក់សោះបានជានាងរហូតទ្រាំមិនបានចង់សម្លាប់ខ្លួននឹងឯង នាងនឹងស្ដាប់បូកសាច់រឿងរបស់នាងផងបូកនឹងពាក្យពន្យល់សច្ចធម៌ចុងក្រោយ របស់ព្រះសម្មាសម្ពុទ្ធផង ធ្វើឲ្យនាងនឹងឃ្លាក្នុងចិត្តមកស្រាប់តែកើតអាណិតចវាយនឹងអាណិតលែងស្អប់ទៅជាអាណិតតើអូនេះជាកំហុសដែលអញធ្លាប់ធ្វើហើយពីមុនឥឡូវនាងកំពុងតែសាងកំហុសដូចអញអញ្ចឹងអ្វីដែលនាង ធ្វើមិនមែនធ្លាក់មកលើ អញទេ គឺនាង កំពុងតែសាងកម្មសម្រាប់ខ្លួនឯងកំហឹងភាពក្តៅកាហាយនេះនឹងដុតរោលនាងតទៅមុខទៀតកើតក្តីអាណិតឃើញទេ clear ហ្មងចិត្តនឹង clear លែងឃើញដល់ធัวទាំងឡាយកើតពីបច្ច័យនាងនឹងបានសម្រេចសោតាពេលហ្នឹង understanding is very important សួរថាពពុទ្ធឲ្យធ្វើចិត្តមិន no អត់មានធ្វើមិនទេយល់មិន យល់យ៉ាងម៉េច is very very important នាងយល់សេចក្តីពិតបានដាក់កំហឹងចោះដាក់ការចងគំនុំចោះចិត្តនេះឲ្យស្រាលស្តើកស្រាលចិត្តតលហុតាកាយលហុតាកានេះស្រាលចិត្តសិទ្ធស្រាលចិត្តកើតឡើងបញ្ញាវាវើកបានពេលហ្នឹងវិបស្សនាកើតឡើង ពេលដែលស្ដាប់ហ្នឹងចង់បញ្ចប់នាងបានសម្រេចសោតាបណ្ណបុគ្គល ប្រពន្ធអត់មានថាណែនាងហើយកុំខឹងអីណែនាងហើយទប់ចិត្តទៅ no understanding បើកភ្នែកបញ្ញាជារឿងសំខាន់ណាស់នៅពេលដែលនាងយល់ច្បាស់ហើយប្រពន្ធមិនបាច់ប្រាប់ថានាងឯងទៅវិញត្រូវធ្វើចេះនាងឯងទៅវិញត្រូវធ្វើចេះត្រូវធ្វើចេះមួយតកែនោះ no យល់ការយល់ជារឿងសំខាន់ ចឹងមកគេសួរថាតើធ្វើម៉េចឲ្យដឹងថាខុសណាខុសណាត្រូវ វាអត់មានធ្វើម៉េចទេ មានតែពេល បញ្ញាចម្រើនឡើងប៉ុណ្ណោះទេដែលដឹងច្បាស់ថានេះខុសនេះត្រូវដូចគ្នានឹងគេសួរថាតើធ្វើយ៉ាងណាឲ្យដឹងថាពណ៌ក្រហមឬពណ៌ខ្មៅឬពណ៌បៃតង វាអត់មានរឿងអីក្រៅពីការបើកភ្នែកទេតែបើកភ្នែកក៏លេច មើលដឹងភ្លាមបើបើកភ្នែកអត់រួច ពណ៌នៅតែមិនប្រកបឬគេនិយាយនៅតែមិនប្រកបបញ្ញា is the lesson which happens through our life experience it is not being told by anyone ដូច្នេះបញ្ញាមិនមែនជាអ្វីដែលគេប្រាប់ទេគឺជាអ្វីដែលយើងពិសោធន៍ ឆ្លងកាត់ជីវិតផ្ទាល់របស់យើងប៉ុន្តែត្រូវការអ្នកឲ្យកន្លឹះអ្នកឲ្យជាឃ្លូជាកន្លឹះជាន័យដើម្បីបំផុសបញ្ញារបស់យើងឡើងដូច្នេះពាក្យថាបញ្ញាបញ្ញាមិនមែនជាបញ្ញារបស់នរណាទេពពុទ្ធគ្រាន់តែឲ្យកន្លឹះដូចជាកូនសអញ្ចឹងប៉ុន្តែយើង explore បំផ្ទុះវាឡើង ពីក្នុងចិត្តរបស់យើងយើងទាំងអស់នេះសិតតែមាន ប៉ុន្តែយើងបិទដូចខ្មែរបរហោះរូប lock ពីមុនមកអញ្ចឹងស្មានថាដូចអាទិដ្ឋិឧបាទានស្អីស្អីអវិជ្ជាហ្នឹងមោហៈហ្នឹងដូចមេសមួយវាវាជាប់ក្បាលយើងមកតាំងពីកើតមកហ្នឹងដូចដូចគេបោះមេសមួយមកឲ្យហើយគេកវាត់កូនសោចោលមកឲ្យយើងព្រោះអីឃើញចឹងដល់យើងមកយើងស្រូបទាញចាក់បន្ថែមរហូតចាក់បន្ថែមរហូត ត្រូវធ្វើនេះត្រូវធ្វើនោះធ្វើអញ្ចេះសុកធ្វើអញ្ចេះចម្រើនគឺឲ្យធ្វើរហូតដែលមិនមែនជា the way of wisdom ទេ មិនមែនជាផ្លូវនៃបញ្ញាទេ ផ្លូវនៃបញ្ញាកើតពីការស្ដាប់ការសិក្សារៀនសូត្រហើយនឹងគិតពិចារណាជាខាងដើមប៉ុន្តែយើងរងថ្ងៃហ្នឹងវាវាបាត់អាហ្នឹងទោះបីស្ដាប់ក៏មិនមែនស្ដាប់ជាសោះសូសាំងហ្នឹងដែរ ស្ដាប់ដែលថាស្ដាប់ឲ្យកើតបញ្ញាហ្នឹងគឺសោះសូសាំងលបតេបញ្ញាកើតឲ្យកើតស្ដាប់ឲ្យកើតបញ្ញាអាលក្ខណៈស្ដាប់ឲ្យកើតបញ្ញាហ្នឹងវាអត់សូវមានអត់សូវមានទេយើងមើលញាតិញោមយើងស្ដាប់ធัวតាមប៉ុនតាមអីក៏ស្ដាប់យកប៉ុនស្ដាប់យកសុកស្ដាប់យកអីណាណីឯងតែគោលដៅដែលប្រពុតឲ្យយើងស្ដាប់គឺស្ដាប់ឲ្យកើតបញ្ញាមិនមែនបញ្ញាអ្នកនិយាយមិនមែនបញ្ញាអ្នកប្រាប់គឺបញ្ញាយើងវា explore explore from our mind to see all reality as they are ឃើញរឿងទាំងឡាយតាមសេចក្តីពិតរបស់វា អ្នកទាំងឡាយបើមិនបញ្ញត្តិបើកសោនឹងទេនឹងជាប់សោរហូតជាប់ងាប់ទៅវិញជាប់ដែរហ្នឹងហើយដែលខឹងអាត្មានិយាយរឿងពិតហ្នឹងគឺទុកសោហ្នឹងនៅហ្នឹងមានតែអ្នកបើកសោរួចទេដែល appreciate what I'm talking about អាហ្នឹងមកពីគាត់ unlock ហ្នឹង ដល់គាត់ unlock មកបណ្ដឹងថាការនិយាយរឿងពិតនឹងមានប្រយោជន៍យ៉ាងណាតែតែក្បាលជាប់សោខឹងហើយខ្លាចបាត់នេះខ្លាចបាត់នោះប្រឆាំងនេះប្រឆាំងនោះភ័យចឹងដល់មកពេលក្បាលវាជាប់សោមិនដែលឃើញស្អីដែលល្អជាងនឹងអញ្ចឹងបាននិយាយដល់កន្លែងហ្នឹងគេថាអាត្មានិយាយដូចមិនចេះស្រឡាញ់បោះដូន តាធ្វើមកអេដូនតាមួយណាអាត្មាសួរ ដូនតាខ្លះអាត្មាមិនស្គាល់ប៉ុណ្ណឹងគ្រាន់តែយកឈ្មោះថាអូដូនតាខ្មែរដូនតាខ្មែរអាត្មាវិញអាត្មាថាមិនបាច់ដូនតាខ្មែរដែលអាត្មាមិនស្គាល់ទេតាអាត្មាបកើតក៏ដោយស្អីដែលមិនត្រូវអាត្មាមិនធ្វើតាមទេឧទាហរណ៍ថាពីក្មេងគាត់ផឹកស្រាបចោគេតាអាត្មាតាសាហ្នឹងហ្នឹងតាអាត្មាធ្វើអីហ្នឹងអញ្ចឹងចៅត្រូវតែធ្វើតាមណូតាខុសអត់ធ្វើទេកាលគាត់នៅក្មេងតែគាត់ខឹងគាត់ផឹកស្រាហើយគាត់ឡើងលើដើមថ្នោតទៅបចោ និយាយដើមតាបន្តិចអានឹងគាត់ពីក្មេងឯង That's what my grandfather did នោះគឺជាអ្វីដែលជីតាអាត្មាធ្វើប៉ុន្តែបើពិចារណាឃើញថាអំពើបែបហ្នឹងជាអំពើខុស No ទោះបីគាត់ងើបពីភ្នោមកវិញថាណែចៅផឹកដូចតាទៅល្អ No ទៅភ្នោវិញទៅ បើងើបមកប្រាប់ឲ្យធ្វើសេចក្តីល្អអីផ្សេងផ្សេងនឹងតាមអញ្ចឹងណាមិនបាច់តាណាដែលអាត្មាមិនស្គាល់ទេតាអាត្មានឹងក៏ដោយតែពិចារណាទៅឃើញថាវាអត់ត្រូវអត់ល្អអត់ធ្វើតាមទេ តានៅតែគោរពនៅតែស្រឡាញ់ប៉ុន្តែ being a grateful person មនុស្សដែលមានកតញ្ញូតាធម៌មែនទេហ្នឹងមិនមែនត្រូវតែធ្វើតាមគ្រប់អន្លើនោះទេមែនទេធ្វើតាមអ្វីឆ្លងកាត់តាមការពិចារណារបស់យើង ហើយឃើញថាវាត្រឹមត្រូវអូអានឹងត្រូវតែទុកវាព្រោះវាល្អមកពីណាក៏ដោយបោះតាយើងក៏ដោយបោះតាគេក៏ដោយតែយើងពិចារណាឃើញថាវាល្អសម្រាប់ជីវិតរបស់យើងផងសម្រាប់ជួយអ្នកដទៃជុំវិញខ្លួនយើងផងរស់នៅបានសុខចម្រើនទាំងអស់គ្នាផងត្រូវតែទុក កុំថាឡើយត្រឹមតែតាត្រឹមតែដូនរបស់នៅខ្លួននេះក៏ដែរឥឡូវគេថាប្រមាថនឹងមានបញ្ហាមានគ្រោះអញ្ចឹងណាប្រមាថនឹងមានគ្រោះហើយទុកទៅវាបែកទឹកប្រមាថទៅវាងាប់អូខេកាត់ចោលអានឹងម៉ែឲ្យផងអាប្រមាថហ្នឹងអាប្រមាថម៉ែឲ្យនឹងផងបើវាមិនចំណេញហើយវានាំបញ្ហា កាត់ចោលទៀតមិនបាច់របស់ខាងក្រៅទេរបស់ខាងក្នុងគាត់កាត់ចោលខ្នែងពូវៀនថ្មកាត់ចោលបាត់អូកាត់ចឹងក្បត់ម៉ែអាក្បត់ម៉ែហ្នឹងឯងម៉ែអ្នកឲ្យហ្នឹងឯងម៉ែឪអ្នកឲ្យចិញ្ចឹមមកកំហមកងៀលមិនក៏កាត់ចោលទេអាហ្នឹងវាមាន បញ្ហាតែមានបញ្ហាកាត់ចេញហើយមិនបាច់ធ្វើរបស់ខាងក្រៅទេរបស់ក្នុងខ្លួនក៏កាត់ដែរ ព្រោះយើងដឹងច្បាស់មិនមែនសពេចសពិលគេប្រាប់មកថាទុកយូរអាហ្នឹងវាបែកខ្ទុះបែកអីងាប់លើត្រូវតែកាត់ចោលអញ្ចឹងនៅពេលដែលបញ្ញាកើតឡើងមនុស្សមានលក្ខណៈ3ក្លាហាន អាចហ៊ានហ៊ានហើយនឹងសម្រេចចិត្តកាន់យកផ្លូវដើរពេលបញ្ញាកើតឡើងអត់នៅសង្ស័យអានៅសង្ស័យគ្មានបញ្ញាស្អីទេអីអានេះផងទៅនោះផងទៅគេថ្ងៃមុនអាត្មាបរៀនពីវិជ្ជកិច្ឆា undecisive ជាលក្ខណៈរបស់វិជ្ជកិច្ឆា undecisive មានន័យថាសម្រេចចិត្តអត់កើត អីតិចតិចអានឹងត្រូវដែរទៅតិចអានេះត្រូវដែរទៅឃើញទេ លក្ខណៈហ្នឹងគឺបាំងដោយមោហៈដូចយើងដើរទៅដល់ផ្លូវបំបែកពីរចឹងយើងចង់ទៅដល់គោលដៅមួយដែលត្រឹមត្រូវដើរទៅដល់ផ្លូវពីរអេទីនេះទៅអេទីនោះទៅយើងទៅណារួចយើងទៅណារួចទៅមិនរួចទេ វាទល់តែសម្រេចចិត្តប៉ិនសម្រេចចិត្តដោយភាពវៃឆ្លាតដោយចេះមើលផែនទីដោយចេះពិចារណាថាផ្លូវណាទៅជាផ្លូវដែលយើងគួរទៅមែនតើតាមរយៈការមើលផែនទីមើលត្រីវិស័យ មើលទិសច្បាស់ហើយសម្រាប់ចិត្ត decisive person ហ្នឹងហើយសូមប្រកេនសំណួរអាត្មានេះថាហេតុអ្វី លោកពេលនិមន្តព្រះសង្ឃបាំងស្គលចាំបាច់អីប្រើខ្សែអំបោះហ្នឹងហើយ រឿងណាដែលគេកំពុងខឹងអាត្មាណាខឹងចោះខឹងចោះបាននិយាយប្រាប់យូរហើយវាសិតតែក្បាច់ម៉ូតម៉ាយដើម្បីឲ្យមនុស្សជឿទៅកាលណាមនុស្សជឿទៅរង្វាន់គេវាបាន ច្រើនដែរនិយាយមែនតើទៅ កាលណាធ្វើកាត់ពេកវាអត់ទំនងយកលុយគេអញ្ចឹងត្រូវបង្កើតអ្នកខ្លះនិយាយថាប្របីនេះយូរហើយប្របីនេះយូរហើយអាយូរហើយថ្មមិនថាចុះអាទឹមបង្កើតនឹងស្អីដែរ អាទឹមបង្កើតឥឡូវនេះតែអាត្មាបួសជិត30វស្សាពីមុនអត់មានផងហ្នឹងឥឡូវគេទៅបង្កើតតែគេទៅបង្កើតរឿងថ្មីថ្មីរំដោះគ្រោះគេត្រូវថែមអីគេត្រូវថែមអីដែលពីមុនគ្មានទេ ពីមុនគ្មានទេ បើពីមុនមានមកអាត្មាមិនថាអីទេថាវាមានយូរហើយចាស់អ្នកធ្វើហ្នឹងថាគោរពប្រពៃណីចាស់អានទៅនាំគ្នាបង្កើតរឿងផ្ដេសផ្ដាស់ដល់ច្រើនថ្មីថ្មីណាអានឹងប្រពៃណីពីណាមកឬក៏ជាការគិតឆ្នៃ ដើម្បីយកស្អីពីអ្នកទាំងអស់គ្នានោះនិយាយចឹងទៅវាបានប្រយោជន៍ទៅអ្នកស្ដាប់នឹងឯងតែវាមិនបានប្រយោជន៍ទៅអ្នកធ្វើនឹងទេបាទអ្នកធ្វើនឹងចេះតែខឹងអាត្មានឹងនិយាយទៅ អ្នកមកជេរអាត្មានឹងមានតែពីររឿងទេគឺអ្នកធ្វើអានោះហើយនឹងអ្នកគ្រប់គ្រងអានោះអ្នកដែលគាត់ស្ដាប់ចង់យល់ចង់ចេះចង់ដឹងគាត់មានតែខ្លាចបាត់អាត្មាខ្លាចអាត្មាលេងបាននិយាយទៅទៀត ចឹងអាត្មាក៏មិនទៅរាំងស្ទះអីខាននិយាយដោយសារតអ្នកថាដែរឧត្មាមិនបានតាំងចិត្តថាប្រោមនុស្សទាំងអស់ទេអត់ទេពពុទ្ធក៏ព្រះអង្គឲ្យផ្លូវដើរមួយថា ប្រោអ្នកមានឧបនិស្ស័យជាងគិតតែធំប៉ុណ្ណឹងស្រាលខ្លួនមកស្រាលខ្លួនព្រះអាទិត្យមួយនេះក៏មិនអាចបំភ្លឺផែនដីទាំងមូលបាននៅក្នុងគ្រាតែមួយទេ ពំភ្លឺម្ដងបានតែពាក់កដាលឯងផែនដីវាមូលដល់មូលចាំងបានតែមួយខាងមួយខាងទៀតអត់អឺមួយខាងទៀតចាំស្អែកទៅចាំភ្លឺហើយយ៉ាងណាមិញណាគេស្ដាប់បានបានស្ដាប់មិនបានចាំមើលអ្នកណាមកនិយាយទៀតទៅស្រួលអញ្ចឹងអាអត់មានសម្ពាធអីអឺណាសាធុនៅអំបោះហ្នឹងអញ្ចឹងដែរយើង បោះក្រហមអីហ្នឹងដឹងប្រពៃណីខ្មែរស្អីផងលឺចិនផងអីផងមិនដឹងស្អីណាជាថាទៅដូចអាថាអញ្ចឹងពាក់ប៉ុនជំនឿទេហងៃកុំទាញយកប្រពៃណីយកមកធ្វើ credit មនុស្សដែលច្រើនហ្នឹងប្រឆាំងនឹងការនិយាយការពិតហ្នឹងណាដើម្បីប្រឆាំងជាមួយអ្នកនិយាយការពិតគាត់អាងរឿងមួយ គឺការរក្សាវប្បធម៌គឺ ការរក្សាប្រពៃណីគាត់អាងរឿងប៉ុណ្ណឹង ប៉ុន្តែអ្វីដែលគាត់អានហ្នឹងគឺពាក់ព័ន្ធនឹងវប្បធម៌ឬក៏ប្រពៃណីណា ដែលវានាំប្រយោជន៍ឲ្យគាត់ឬក៏គាត់ជឿនៅក្នុងហ្នឹងបើទោះជាមិនមែនប្រយោជន៍ក្នុងមុខរបររបស់គាត់ក៏ប្រយោជន៍ក្នុងជំនឿរបស់គាត់ដែរគាត់បានធ្វើចឹងគាត់រៀងស្ងប់ចិត្តវានៅតែប្រយោជន៍របស់គាត់ដដែលហ្នឹងតែបើអាណាមួយដែលគាត់អត់ជឿអាណាមួយ ដែលគាត់អត់បានកម្រៃពីអាហ្នឹងចង់ឲ្យខូច ឯណាក៏គាត់មិនខ្វល់ចង់ណាទុំលេងគួវត្តក៏គាត់មិនខ្វល់ដែរខ្វល់ទេ ចង់អស់មាសអស់រ៉ែណាគាត់មិនខ្វល់ដែរគាត់ខ្វល់តែរឿងរបស់គាត់ហ្នឹងដោយរឿងអីរឿងក្រុងបលីអីចឹងទៅគាត់ខ្វល់តែរឿងហ្នឹងអូរហេតុរផលក្រុងបលីហ្នឹងវាចេះចេះចេះសុំទឹកសុំដី អាហ្នឹងក្រមពិធីសុំទឹកសុំដីចាក់អាថែរសាទឹកដីមែនទេណាអត់ខ្វល់ទេ សុំទឹកសុំដីទៅពីខ្មោចសុំឲ្យទិញខ្លួនឯងដែរហ្នឹងដែលទៅសុំឯណាបានអត់ទិញមួយយើងថាអូធ្វើក្រុងប៉ូលីសសុំទឹកសុំដីឥឡូវទៅសុំគេដាក់ក្រុងប៉ូលីសឲ្យកុំទិញមើល1ម៉ែត្របានផងអត់អារឿងមែនទេនេះហ្នឹងហើយ ក្តៅតិចទៀតអាត្មានិយាយប៉ុណ្ណឹងប៉ុនល្អដែរមានពួកគាត់តាមដានស្ដាប់ទោះបីទោះបីមានចេតនាប្រឆាំងទៅរហូតមកក៏គាត់មានអា bill bill understand insight ខាងក្រោមមានអ្នកទិដ្ឋិរបស់គាត់ហ្នឹងក៏វា bill ខ្លះដែរបើមិននិយាយសោះ វាសុកកឺសៅកឺគ្នារហូតទៅវាអត់ណាមានពេលខ្លះមិនមែនអ្នកចំទាស់នឹងការពិតហ្នឹងគាត់មិនយល់សោះទេបើធ្វើម៉េចធ្លាប់ធ្វើយូរហើយធ្វើម៉េចគេដឹងថាអញធ្វើអានឹងយូរហើយអញ្ចឹងដើម្បី ការពារតទៀតវាទៅទៀតប៉ុន្តែអា from the bottom អាខាងក្រោមនៃអាមានអ្នកទិដ្ឋិហ្នឹងគង់តែមានណាម្នាក់សិកាមួយថាអឺអានឹងត្រូវតាប៉ុន្តែ ទី1វាស្អប់អ្នកនិយាយផងទី2វាចង់ឈ្នះផងទី3ចង់ការពារអាស្អីដែលខ្លួនធ្វើឯងមកយូរហើយវាត្រូវផងត្រូវតាត្រូវតាគ្រប់គ្រងអានឹងតទៅទៀតបំពេញសិនអញ្ចឹងទៅធ្វើម៉េចអានឹងវាអញ្ចឹង Mm-hmm. កណាសូមថ្លែងគុំនេះសូមសួរថាហេតុអ្វីរៀបការត្រូវទៅក្រុងបាលីបើមិនធ្វើពិធីនេះ បានអត់សាកមើលទៅបានបានឃើញទេពេលនៅដែលថាបានឬអត់នេះវានៅក្នុងវិជ្ជកិច្ឆា ខ្លាចថាអូបើមិនធ្វើទេក្រែងលោកវាចង្រៃអញ្ចេះចង្រៃចុះឃើញទេគណៈនឹង បានសួរអញ្ចឹងល្អហើយក៏ប៉ុន្តែ ដែលយើងមិនហ៊ានអខានសោះហ្នឹងមិនមែនរឿងស្រឡាញ់ប្រពៃណីទេ សួរចិត្តអ្នកធ្វើឲ្យដល់មែនទេថាមិនមែនរឿងស្រឡាញ់ប្រពៃណីទេរឿងខ្លាចវាចង្រៃខ្លាចវាអញ្ចេះខ្លាចវាអញ្ចោះប៉ិនដើម្បីជំនះទៅលើអ្នកនិយាយការពិតត្រូវអាងថាគេរក្សាប្រពៃណីប៉ុន្តែពិតមិនមែនទេគឺជឿជឿថាអានឹងអញ្ចឹងតែមិនធ្វើអញ្ចឹងវាចង្រៃអញ្ចឹងចោះគិតរឿងខ្លួនឯងតា តែបើគាត់យល់ច្បាស់ថាអានឹងវាអត់ប្រយោជន៍មិនមែនថោកទេណាក្រុងពលីឥឡូវគេរៀបរាប់ពាន់ដុល្លារដែលក្រុងពលីចាស់ចាស់ធ្វើពីដើមធ្វើតែពីស្លឹកចេកធ្វើពីដើមចេកស្អីស្អីអាក្រុងហ្នឹងអស់50ដុល្លារផងអាហ្នឹងអាពីដើមប៉ុន្តែឥឡូវគេប្រកាសអ៊ុយឡុងស្អាតស្អាតស្អាតស្អាតហ្នឹងម្ដងអស់ប្រហែល1000ដុល្លារទៅសួរមើលនៅពេញចេតនាអីគេមិនក៏ក្រុងពលីឡើងថ្លៃមែន ហ្នឹងហើយអញ្ចឹងសួរថាតើស្រឡាញ់ប្រពៃណីឬក៏គ្រាន់តែចង់បានយុះបានសេរីគិតឡើងហ្នឹងហ្មងទៀតណាមុនខឹងហ្នឹងគិតហ្មងទៀតទៅខឹងអត់មានចំណេញអីទេខឹងមានអាខាតហើយបើអត់គិតរឹតតែខាតទៀតតើមានអ្វី តើមានវិជាអ្វីអានរួយហ្នឹងហើយអ្នកដែលថែរក្សាប្រពៃណីពិតប្រកបតិចអាត្មាគិតថាតិចហើយក៏ជាមនុស្សមិនមានមិនបានអីដែរដែលគាត់ធ្វើតាមដូចចាស់ពីមុនធ្វើព្រោះវាអត់ក្បាច់វាអត់ក្បោវាអត់មានថែមវាអត់មានថយអីនោះ ជាងគាត់ធ្វើប៉ុណ្ណានៅតែប៉ុណ្ណឹងវាអត់មានរីចម្រើនទៅជាមានបានអីគាត់ទេមានបានតអ្នកថែមលបយចុះមើលតែមនុស្សជឿមិនគេធ្វើចឹងជឿមិនគេធ្វើចឹងធ្វើមិនចឹងហើយបង្កើតកម្មវិធីថ្មីថ្មីរហូតទៅសួរមើលក្រុងពេលលីពីដើមគេធ្វើម៉េចហើយឥឡូវគេធ្វើម៉េចចឹងបើអ្នកទាំងឡាយទៅធ្វើនឹងធ្វើបានតែស្អីដែលគេត្រឡប់ត្រលិនបាយបិនបាយបាតហើយទេគ្មានស្អីមែនទេទេមែនទេគេថែមគេថយឡើងអស់សាច់អលីងហើយ ធ្វើឲ្យតែយើងជឿទៅហ្នឹងហើយដូចខ្មែរថាអញ្ចឹងខ្មែរនិយាយតែរហូតហ្នឹងនិយាយលេងចេញមិនឈប់និយាយខ្វះតែអ្នកសនោមពរឲ្យស្មាឈប់និយាយគេសនោមពរតាំង20ឆ្នាំមុនមិននៅតែនិយាយអញ្ចឹង ជាលីនេះសួរថាតើវិបស្សនាអាចវឹកហាត់នៅផ្ទះបានទេមិនបាច់តែក្នុងផ្ទះក្នុងប្រគុណក៏វឹកហាត់បានដែរឲ្យតែបញ្ញាកើតឡើងពីតួវិបស្សនា គឺតួបញ្ញាតួវិបស្សនា គឺតួបញ្ញាដូច្នេះបញ្ញា អាចកើតឡើងគ្រប់ពេល ដែលបច្ច័យរបស់វាគ្រប់គ្រាន់ ឃើញធัวតាមសភាវៈពិតស្អីជាធัวកំពុងឃើញកំពុងលឺដឹងក្លិនពេលណាក៏វាកើតដែរពេលណាក៏វាកើតដែរដូចថ្មថាអញ្ចឹងថាយល់ធម៌បានប៉ុណ្ណា មិនមែនរឿងចាំប៉ុណ្ណាទេក៏មិនមែនរឿងចេះប៉ុណ្ណានិយាយ logic ប៉ុណ្ណាដែរគឺតើអ្នក apply យ៉ាងម៉េចពេលឃើញពេលលើពេលធំក្លិនដឹងរូបបានធម្មប្រតិកម្មចិត្តរបស់អ្នកចំពោះរឿងហ្នឹង តើប្រតិកម្មដោយមោហៈប្រតិកម្មដោយទោសៈប្រតិកម្មដោយតណ្ហាឬក៏ប្រតិកម្មដោយបញ្ញា អានឹងជាកម្រិតនៃការយល់ពិតប្រាកដ real life and daily life ឲ្យសំណួរជាច្រើនជាតែលើកថាអូពិបាកណាស់វាមិនអាចទេ Now let me give you a very simple example ឥឡូវឲ្យអាត្មាឲ្យឧទាហរណ៍យ៉ាងងាយនៅពេលនៅពេលដែលយើងកើតមកដំបូងតើភាសាណាមួយដែលស្រួលសម្រាប់យើង when we were born. We could not speak any words, even our native language. យើងអត់អាចនិយាយសូម្បីមួយម៉ាត់ទេសូម្បីភាសាកំណើតរបស់យើងក៏ប៉ុន្តែ ពាក្យមួយមួយតើយើងធ្វើប្រមាណដង យើងថាប្រមាណដង ច្រើនដងហ៎ but never give up listen at the first time listen again and again and again យើងស្ដាប់ហើយស្ដាប់ទៀតឮហើយឮទៀតឮហើយឮទៀត real life ជីវិតមែនតើក្នុងជីវិតមែនតើ real knowledge is not in the school at school it's in your life ចំណេះមែនតើមិនមែននៅក្នុងសាលាទេគឺជីវិតមែនតើ ឥឡូវយើងប្រៀបធៀបនឹងរៀនភាសាមួយទៀតជាពិសេស second language or third language ភាសាទី2ទី3ដែលខុសពីភាសាកំណើតរបស់យើង ដែលយើងនៅក្នុងប្រទេសរបស់យើងនិយាយភាសាដើមរបស់យើង ហើយយើងទៅរៀនយើងទៅរៀនភាសាអង់គ្លេសភាសាបារាំងភាសាចិនក៏ប៉ុន្តែយើងធ្វើលំហាត់បានល្អលំហាត់បានល្អពិន្ទុល្អ grammar វេយ្យាករណ៍ល្អប៉ុន្តែចេញមកវិញបិទសភៅ cannot speak because it is not real life activity វាមិនមែនជាសកម្មភាពរាល់ថ្ងៃធួដូចគ្នាយើង apply បានប្រមាណ It's not about how many years of studying dharma but about how many times that you develop your understanding your understanding in daily life វាមិនមែនថាតើរៀនប្រហែលឆ្នាំអ្នកខ្លះសួរថាតើរៀនប្រហែលឆ្នាំអត់ចេះធនហ្នឹង No it's not about the year មិនមែនរឿងឆ្នាំ រឿងខែឬមួយជីវិតទេរាល់ថ្ងៃថាតើអ្នក apply អ្នកយកមកគិតយកមកពិចារណារាល់ពេល ដែលអ្នកចរចានិយាយឃើញលឺហ្នឹងក្នុងមួយថ្ងៃបានប៉ុន្មានដង ចឹង Dharma lesson មេរៀនធម៌នឹងដូចគ្នា នៅពេលដំបូងអ្នកដែលមិនដែលរៀនធម៌ស្ដាប់ធម៌អីគិតថាធម៌នឹងដូចដូចសម្ពាធឲ្យយើងឲ្យតែឲ្យស្ដាប់ធម៌ឬក៏ពិចារណាធម៌នឹងដូចគេក៏ទៅដាក់បន្ទុកឲ្យមួយទៀតចឹងអួយខ្ញុំរវល់អួយខ្ញុំជាប់នេះធ្វើម៉េចទៅស្ដាប់មិនកើតឃើញហាក់ដូចជាហាក់ដូចជាអឺធម៌នឹងទៅដាក់បន្ទុកឲ្យយើងមួយចឹង តាមពុទ្ធធម៌នឹងគឺជាមេរៀនមួយមកជួយសម្រាលជីវិតរបស់យើងតែ concept ហ្នឹងវាពេញប្រទេសរបស់យើងទៅហើយថាធម៌វាជារឿងផ្សេងអាហ្នឹងអញ្ចឹងសមទៅជួបទៅរកតំបោះក្រហមរកទៅលោកស្រោចទឹករកទៅអីបានស្គាល់មេរៀនធម៌ឯណាពិតប្រកបបាទ ដូច្នេះទីណាក៏ដោយ ទីណាក៏ដែរមនុស្សល្អតែងរស់នៅ ដូចជាភមរៈជាតិគាថាមួយព្រះសម្មាសម្ពុទ្ធត្រាស់សរសើរអំពី មនុស្សល្អដែល មនុស្សល្អព្រះអង្គសរសើរនឹងគឺអរិយបុគ្គលព្រះអង្គត្រាស់ថាអរិយបុគ្គល ប្រៀបដូចជាភមរៈជាតិដោយពួកកន្លងពួកខ្មុំអីចឹងទោះបីទៅដល់ស្រុកណាប្រទេសណា រមែងធ្វើឲ្យស្រុកនោះប្រទេសនោះជនបទនោះ មានសម្រស់ស្រស់បំព្រងរីកចម្រើនដោយសេចក្តីសុខសុភមង្គលមិននាំចង្រៃដល់ទីនោះទេ ទៅរស់អាស្រ័យបរិភោគរស់នៅ ក្នុងកន្លែងនោះតែងតែផ្ដល់នៅប្រយោជន៍ដល់ទីនោះនោះដូចគ្នានឹងភមរៈជាតិដូចជាខ្មុំជាដើម កន្លងអីជាដើមនឹងពេលទៅក្រេបផ្កាណាមិនធ្វើឲ្យផ្កានោះខូចទេមិនដូចរុយទេរុយផ្សេងរុយទៅទុំសាច់ណា បង្កើតដង្កូវឲ្យសាច់នឹងមែនទេណាតែខ្មុំឬក៏កន្លងហ្នឹងវាទៅក្រេបផ្កាណា ធ្វើឲ្យផ្កានោះ អស់ជួលំអង ទៅចេញផ្លែបានល្អនេះព្រះអង្គសរសើរចំពោះភិក្ខុដែលជា អរិយបុគ្គលតែ យើងយកមកដាក់ក្នុងជីវិតយើងបានទាំងអស់គ្នាភិក្ខុសង្ឃលោកអ្នកប្រាថ្នាតិចមិនត្រូវការច្រើន ទៅដោយសេចក្តីសង្គ្រោះពេលដែលលោកទៅបណ្ឌបាតទទួលចង្ហាន់មកឆាននឹងព្រះអង្គប្រៀបដូចជាពេលឃុំនឹងទៅក្រេបលំអងផ្កាអញ្ចឹងមិនកំតិចផ្កាទេអញ្ចឹងអ្វីដែលលោកទទួលមកដើម្បីជីវិតជាបណ្ឌបាតជាសេនាសនៈគិលានភេសជ្ជៈជាជ័យវរៈគ្រាន់តែដើម្បីញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅមិនคล้ายជាទំងន់ របស់បរិស័ទទេ ក្រៅពីការទទួលនៅចង្ហាន់បណ្ឌបាតហើយ លោក នៅធ្វើឲ្យម្ចាស់ទៀននឹងរីកស្រស់បំព្រងដោយសទ្ធានិងបញ្ញា ធ្វើឲ្យគេមានសេចក្តីសុខធ្វើឲ្យគេមានភាពសុខស្ងប់ផ្លូវចិត្តដោយការពន្យល់ដោយការដឹកនាំត្រូវ ធ្វើឲ្យគេមាន លំនឹងក្នុងការរស់នៅសប្បាយចិត្តនៅ ក្នុងការឲ្យនោះ អញ្ចឹងពពុទ្ធព្រះអង្គរកឃើញថាសេចក្តីសប្បាយដ៏ពិតប្រាកដ is the giver not the receiver the happiest is the giver not the receiver នៅពេលដែលមនុស្សយល់ពីតម្លៃនៃសេចក្តីល្អនឹងពិតជាឃើញថា អ្នកឲ្យប៉ុណ្ណោះ ដែលជាអ្នករីករាយបំផុត មិនមែនអ្នកទទួលទេ សេចក្តីសុខភាពស្អាតផ្លូវចិត្តដែលកើតឡើង ព្រោះការផ្ដល់ឲ្យខុសពីសេចក្តីសុខដែលបានព្រោះការទទួលពី អ្នកដទៃសេចក្តីសុខដែលកើត ព្រោះការផ្ដល់ឲ្យមិននាំឲ្យបុគ្គលមានការហួងហែងមិននាំឲ្យបុគ្គលមាន ការភ័យខ្លាចបាត់បង់អ្វីទាំងអស់ព្រោះជាលក្ខណៈគ្រួសារ ជាលក្ខណៈសហគមន៍ឬក៏នៅក្នុងសង្គមជាតិគាត់មានបេះដូងនៅក្នុងការផ្ដល់ឲ្យដូច្នេះគាត់អត់មានផ្លាច់បាត់អីទេដូច្នេះហើយទៅអ្នកផ្ដល់ឲ្យ រមែងដេកជាសុខនៅក្នុងលោកនេះផង រមែងដេកជាសុខនៅក្នុងលោកដតីផង ព្រោះវាអត់ខ្លាចបាត់អីឧទាហរណ៍ងាយងាយញាតិញោមមកក្នុងទីនេះ ដោយបំណងបរិច្ចាគប្រាក់ដើម្បីជួយរឿង ភ្លើងឆេះព្រៃអញ្ចឹងយើងត្រៀមមកដឹងតអស់លុយហ្នឹងមែនទេមែនទេអស់លុយហ្នឹងមែនទេដឹងតអស់ហើយមិនមកមែនទេប៉ុន្តែតមកហ្នឹងហើយចង់បានអីចង់មកហើយមិនថាចង់បានអីមិញហ្នឹងហើយដូច្នេះ បើសិនបើយើង ដាក់មកឧទាហរណ៍ថ្ងៃហ្នឹងខ្ញុំចូល50ឬក៏100យើង ដាក់ plan ស្រាច់យកអត់ជាប់នៅជាមួយ100ហ្នឹងទៀតទេមែនទេអត់ទេលុយដែលយើងដាច់អាល័យឲ្យធ្វើឲ្យកើតជាប្រយោជន៍ហើយបានគេយកទៅដល់កន្លែង ដែលយើងយកទៅដាក់ហ្នឹងដាក់ថ្ងៃហ្នឹងទៅគេយកឧបត្ថម្ភពេទ្យឧបត្ថម្ភស្អីស្អីក្នុងការថែរក្សាសត្វដែលវាលបួសឬក៏មនុស្សលបួសអីចឹងទៅទៅវិញបើកទូទាស់មើល ឃើញថាអូឥឡូវគេព្យាបាលមនុស្សជួយមនុស្សអ្នកក្រអីចេះចុះបានដឹងថានោះក៏ជាចំណែករបស់អញដែរដែល បានផ្ដល់ឲ្យ អ្នកទាំងអស់ទាំងអស់នោះអានឹងហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាសុខៈសទាតាមេធាវីសុខੰសោអធិកិច្ចចិត្តមេធាវីនឹងប្រែថា អ្នកមានប្រាជ្ញា យើងយកមកប្រើក្នុងសង្គមយើងរាល់ថ្ងៃដែរមេធាវីមេធាវីមែនទេមេធាវីប្រែតអ្នកប្រាជ្ញបើពាក្យបល័យហ្នឹងប្រែថាអ្នកប្រាជ្ញឬក៏ថាអ្នកមានបញ្ញារមែងផ្ដល់សេចក្តីសុខដល់អ្នកដតីហើយរមែងចូល ទៅដល់សេចក្តីសុខនោះដោយខ្លួនឯងអធិគាចតិរមែងចូលទៅដល់សេចក្តីសុខនោះសេចក្តីសុខនោះសេចក្តីសុខអីយើងច្រើនច្រឡំថា កាលណាយើងឲ្យសុខគេបានសុខមកវិញនឹងត្រូវតែបានលៀបបានសំណាងអីអីអានឹងជាការយល់ខុសនោះយើងរកសេចក្តីសុខនឹងអត់ឃើញទេបើយើងគិតអីមិនតាន់ឃើញអាគ្រាន់តែឧទាហរណ៍ឲ្យញាតិញោមអឺគិតបន្តិចសេចក្តីសុខរៀងជាងទៀតបន្តិចក៏ប៉ុន្តែវាសុខមែនឧទាហរណ៍ នៅពេលដែល ម្ដាយជាទីស្រឡាញ់របស់យើង ឬក៏កូនជាទីស្រឡាញ់របស់យើងធ្លាក់ខ្លួនឈឺធ្ងន់បរិភោគអាហារមិនកើត យើងខំសម្រិតសម្រាំងអាហារឲ្យល្អដើម្បីឲ្យកូននឹងបានបរិភោគឲ្យមានកំកម្លាំងកូននឹងប្រហែលមួយអាទិត្យទេញ៉ាំអីអត់កើតទេយើងចង់ឲ្យនេះចង់ឲ្យនោះគ្នាញ៉ាំអត់កើតទេប៉ុន្តែ ស្រាប់តែក្រោយមកគាត់មានកម្លាំងដាក់មួយចានទៅហូបអស់យើងជាម្ដាយនោះអត់មានបានអីមែនទេសบายចិត្តអត់សบายចិត្តអត់សบายចិត្តអានេះជាកលឹះតិចតិចដើម្បីគិតប៉ុន្តែសេចក្តីសុខនឹងនៅជាងទៀតជាងទៀតព្រោះនឹងជាកូនអញវានៅក្នុងក្របខណ្ឌជាកូនអញមែនទេបើកូនគេអញអត់ខ្វល់ ណាអញ្ចឹងបាន ជាមេរៀនដែលពុទ្ធបង្រៀនហ្នឹងព្រះអង្គឲ្យពង្រីកមេត្តាហ្នឹងឲ្យពង្រីកឲ្យពង្រីកដបងប្រៀបធៀបយើងស្រឡាញ់កូនយើងយ៉ាងម៉េចយើងរៀងស្រឡាញ់កូនគេហ្នឹងបើមិនបានដូចឲ្យឲ្យវាទៅជាចំណែកមួយថាដូចកូនយើងអញ្ចឹងអញ្ចឹងយើងឃើញសេចក្តីសុខរបស់កូនយើង យើងរីករាយយ៉ាងណា នៅពេលដែលចិត្តយើង តលាយទៅតលាយទៅតលាយទៅ នៅពេលដែលឃើញសัตว์ដតីនោះមានសេចក្តីសុខចិត្តយើងនឹងក៏សុខកាន់តែទលំទលាយដែរចឹងបានមេត្តាករុណាដែលព្រះសម្មាសម្ពុទ្ធឲ្យចម្រើនមានឈ្មោះហៅថាអបមញ្ញា no limitation no boundary គ្មានកំណត់គ្មានព្រំដែនគ្មានស្អីមករារាំងមិនឲ្យតួមេត្តាករុណានឹងកើតឡើងបានទេអាត្មានៅចាំបានរឿង បងនៅស៊ីដនីហ្នឹងគាត់និយាយនៅតែនៅតែគិតថា មានពេលខ្លះវាទល់តែជួបរឿងខ្លួនឯងបានយើងពិសោធន៍ធัวនឹងបាន មនុស្សជាច្រើនមិនពេញចិត្តការលះបង់របស់ព្រះបរមពោធិសត្វលះបង់តាំងពីទ្រព្យសម្បត្តិរហូតដល់កូនប្រពន្ធទៀតមនុស្សជាច្រើនទទួលយកអត់បានទេថាលះទ្រព្យសម្បត្តិអូខេដល់លះប្រពន្ធលះកូនអត់អូខេមែនទេ ពុកស្អីមិនទទួលខុសត្រូវច្រើនណាស់ទោះបីអ្នកអង្គុយទាំងអស់ហ្នឹងសង្ស័យចឹងដែរគាត់គាត់អានគាត់អីគាត់ថាខ្លួនគាត់ហ្នឹងគាត់រកចម្លើយអត់បានទេថាហេតុអីរឿងរឿងអីដែលអាចលះបង់កូនកើតពីព្រោះគាត់ជាឪពុកគាត់នឹកកូន ខ្លាំងណាស់ព្រោះគាត់មានកូនលះអាជាប់ជាពាក់ហ្នឹងអត់បានទេ ពេលមួយគាត់ទៅអង្គុយពិសាអីហើយនៅកន្លែងចិត្តកន្លែងគេហូបអីហ្នឹងវាមានអាកន្លែងក្មេងលេងនោះ អាឡើងលោតចុះឡើងលោតចុះសម្រោតខ្លួនចុះនោះគាត់ជួនអីអាប្រដាប់លេងវារលំទុដួលសកត់ក្មេងក្មេងខ្លះទៅសកត់ជើងសកត់ដៃបែកក្បាលហូរឈាមពេញហ្នឹងនិយាយពីឪពុកម្ដាយរត់ទៅរកតែកូនខ្លួនឯង កូនអាណាបាក់ដៃបាក់ជើងអត់ខ្វល់កាយរត់តកូនខ្លួនអញអាណាកូនអញអាណាកូនអញស៊ីអាកូនអ្នកផ្សេងងាប់អីងាប់ទៅសួរថាមេត្តាករណា ចម្រើនទេពេលហ្នឹង no ភាពស្រឡាញ់កូនប៉ុណ្ណេះប្រៀបមួយសัตว์អត់លើគ្នាទេញាតិញោមខ្លាវាទៅខំសัตว์ដតីចិញ្ចឹមកូនវាមេមន់ក៏ចេះចិញ្ចឹមកូនវា ចឹកសัตว์ចឹកចលែនចិញ្ចឹមកូនវាកូនទាងប់មន់អត់ខ្វល់មែនទេកូនគោងប់មន់អត់ខ្វល់ណាទៅចាប់កូនមន់មន់ច្រាស់អញ្ចឹងទឹកចិត្តបែបហ្នឹងស្មើគ្នាទេស្មើគ្នាមនុស្សដែលក្រន់តែចេះស្រឡាញ់កូនខ្លួនឯងណាណាដតីស្លាប់ក៏ស្លាប់ទៅហ្នឹងណាមានលើសអីពីសัตว์សัตว์វាចេះដែរតា មានន័យថាមេត្តាករុណារបស់ មនុស្សយើងនឹងមិនតន់ចម្រើន ដោយហេតុត្រឹមប៉ុណ្ណឹងទេប៉ុន្តែវាអាចមនុស្សអន់ជាងសត្វទៀតគេថាសត្វខ្លាសាហាវមិនស៊ីកូនឯងមើលពណ៌មានឪពុកផ្ដេសផ្ដាស់មកកកោកមែនទេអញ្ចឹងយ៉ាងណាក៏ហើយចុះអាត្មាគ្រាន់តែឧទាហរណ៍ឲ្យឃើញ នៅពេលហ្នឹងគាត់អង្គុយគាត់អត់រត់ទៅណាទេគាត់អង្គុយពិចារណាឡើយហ្នឹងឃើញមកគាត់ថាគាត់ពិចារណាឃើញថាអូ អញ្ចឹងតាមបានពពុតយូរយូរកើតឡើងមួយព្រោះអីមនុស្សជាប់តបអញបោះអញបោះអញអញ្ចឹងបើមនុស្សជាប់តែផលប្រយោជន៍ខ្លួនឯងផលប្រយោជន៍សម្រាប់ញាតខ្លួនឯងមនុស្សមិនអាចរកការត្រាស់ដឹងឃើញទេមនុស្សមិនអាចចែករំលែកសេចក្តីសុខដល់អ្នកដទៃឃើញបានទេបានទលំទលេទេ មនុស្សដល់វលោតផុតពីអាបោះអញបោះអញហ្នឹងបានអាចទៅធ្វើប្រយោជន៍អ្នកដតីបានហើយសេចក្តីសុខហ្នឹងវា ខុសពីមនុស្សដែលអាត្មានិយមខុសគ្នាឆ្ងាយអញញោមឧទាហរណ៍ញញោមឃើញនៅស្រុកខ្មែរយើងអ្នកណាខ្លះដែលលែងគិតពីរឿងគ្រួសារហើយទៅចិញ្ចឹមក្មេងកំព្រាស្អីលោកអី Scott Nelson អីអីទៀតអាលោក Richner អីស្អី ស្អី Richner ម្ចាស់គាត់ថាបុផាណោះបិច Richner កណាទៀតអរគុណហ្នឹងហើយបើយើងមើលពីការខ្វល់របស់គាត់គាត់ស្វែងរកលុយកាក់ជំនួយអញ្ចឹងចុះយើងមើលទៅដូចគាត់រស់សេចក្តីសុខអត់ឃើញទេប៉ុន្តែទល់តែក្នុងខ្លួនមនុស្សហ្នឹងអ្នកធ្វើប្រយោជន៍ដល់សង្គមបែបហ្នឹងទើបគាត់ពលសេចក្តីសុខក្នុងខ្លួនគាត់មិនខ្មិចអញ្ចឹងបានថ្មឲ្យញាតិញោម ប្រៀបថានៅពេលដែលឃើញកូនយើងឈឺកូនយើងគ្រោះថ្នាក់ហើយយើង ជួយកូនយើងបាន កូនយើងជា កូនយើងរួចពីគ្រោះថ្នាក់ យើងអសบายប៉ុណ្ណឹងអញ្ចឹងយើងអមិនបាន10ដងមិនបាន10ភាគនៃគាត់ទេព្រោះគាត់ជួយមនុស្សរាប់រយអញ្ចឹងគាត់អរាប់រយដងនៅ ពេលដែលគាត់ជួយមនុស្សកាន់តែច្រើនឃើញទេខ្ញុំចាស់ណាឃើញទេពាក្យនឹងណា ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថា បុគ្គលគួរចម្រើនមេត្តាមិនមាន ប្រមាណមានន័យថាកុំឲ្យមានលក្ខខណ្ឌលក្ខខណ្ឌអានេះបអញអានេះគ្នាអញអានេះស្អីស្អីតែនៅក្នុង លក្ខខណ្ឌសេចក្តីសុខរបស់យើងក៏មានលក្ខខណ្ឌដែរយល់ទេយល់ហ្នឹងហើយតែមានក្របខណ្ឌមានលក្ខខណ្ឌភាពទលំទលាយចិត្តរបស់យើងក៏មានលក្ខខណ្ឌ ដូចអង្គុយអញ្ចឹងមកធ្វើបន់ទាំងអស់គ្នាអញ្ចឹងចិត្តអត់តលាយតែយើងមានតួប្រកាន់នៅក្នុងចិត្តអង្គុយមួយមនុស្សយើងត្រូវចិត្តយើងសប្បាយចិត្តដង មានមកបាក់ទៀតអត់ត្រូវមួយយើងមកគ្រាន់តែឃើញមុខអស់សុកអលីងអញសង្ឃឹមថាមកមិនជួបអាគាត់នឹងឃើញទេពីព្រោះចិត្តយើងវាមានលីមីតណាដល់ចិត្តមានលីមីតសេចក្តីសុខរបស់យើងនឹងក៏មានលី limitation នឹងដែរឃើញទេ ចឹងហើយបានព្រះសម្មាសម្ពុទ្ធឲ្យយើងចម្រើនមេត្តាមិនមែនដាក់គំនាបទេអ្នកមិនយល់បំណងចិត្តនិយាយអូយទៅចម្រើនមេត្តាមិនបើវាម៉ងម៉ងទៅអត់អោនមិនបើវាម៉ងម៉ងអាណាទៅទ្រាំបានអាណាទៅផ្សាយមេត្តាបាន ដូចតែគ្នាអញ្ចឹងដូចយើងទ្រាំអាហារតោះមិនបាន ហូបទៅវាលប់មិនវាអញ្ចឹងដូចគ្នាអញ្ចឹងដែរហ្នឹងហើយដូចព្រះសម្មាសម្ពុទ្ធក្តីអ្នកដែលដើរតាមយុគលបាទព្រះសម្មាសម្ពុទ្ធក្តី ភ័យច្រើនគឺរួចផុតពីខ្លួនឯងរួចផុតពីគ្រួសាររបស់ខ្លួនឯងបានធ្វើប្រយោជន៍ដល់មនុស្សទូទៅបាន ហើយបានជាអង្គអង្គវែងទៀតនឹងចឹងប៉ុន្តែមិនមែនបានន័យថាឈប់គិតឈប់ខ្វល់ជាមួយគ្រួសារអត់ទេតួនាទីនៅតែមានតួនាទីប្តីតួនាទីប្រពន្ធតួនាទីឪពុក នៅតែមានជាធម្ម ជាធម្មតាក៏ប៉ុន្តែធ្វើនៅក្នុងសតិស្មារតីវាមិននៅ ក្នុងក្របខ័ណ្ឌនៃ attachment ជាជាលក្ខណៈជាប់ចម្ពាក់ខ្លាំងអាឃើញញាតិញោមយើង ចាស់ចាស់ហ្នឹងមកជួបអានៅយំដាក់អាទៀតចាស់ហើយហ្នឹងនៅយំទៀតថាហេតុអីកូនវាមិនត្រូវគ្នាសោះហើយកូននឹងអត់បាយស្លាប់អីអីថាអត់ទេ កូនមានផ្ទះកូនមានឡានកូនមានការងារប៉ិនដល់ពេលគាត់រត់សេចក្តីសុខអត់ឃើញគាត់ថាគាត់ចង់ឲ្យកូនគាត់អញ្ចេះចង់ឲ្យកូនគាត់អញ្ចោឃើញទេអាត្មាចេះតែបញ្យល់ថាញោមអាមនុស្សដែលញោមត្រូវខ្វល់នៅច្រើនទៀតបើកូនរបស់ញោមនឹងមានបាយហូបមានផ្ទះនៅមានអីអស់ហើយឥឡូវមានលុយរត់ឲ្យខ្លះសំខ្លះនោះទៅជួយ អ្នកក្រអ្នកអីច្រើនទៀតយកអ្នកក្រៅធ្វើកូនមកកកោកទៀតបើបងសុបាយចិត្ត ខ្ញុំអញបរិជចិត្តតិនតិចសบายចិត្តឥឡូវហ្នឹងតែតែខ្វល់ទៅជាមួយកូនអញចៅអញកូនអញចៅអញវិលទៅថាហ្នឹងអីគេអត់ទៀមទីអីពីគាត់ផងហ្នឹងគេមានការងារគេមានផ្ទះគេមានស្អីគ្រប់គ្រាន់អស់ហើយញោមខ្លះទេណាបើលឺម្ចាស់ខ្លួនកុំអន់ចិត្តអីគណៈដាស់តឿនថា បើថាពួកគាត់កំពុងវេទនាឈឺអត់មានអីមើលអីចឹងទៅអានឹងសំបារម្ភមែនទេហើយតែមើលទៅគេមានការងារល្អអីអីគ្រាន់តែជួនកាលពួកគាត់នឹងវាទាស់គ្នាអីបន្តិចតួចហ្នឹងឯងនឹងអង្គុយតែយំណាពួកមនុស្សយើងជួនកាលឆ្លោះគ្នាវាសុបាយដែរណាមកគេចេះចង់ឆ្លោះហ្នឹងណាអូឆ្លោះតាមដំណើរខ្លះទៅយើងនឹងមិនដេកកើតទុកតែឯងហើយអត់មានវិធីដោះស្រាយអីផងហ្នឹងហើយ បើអេការឆ្លោះគ្នាគឺជារឿងសបាយមួយបែបពួកមើលមនុស្សឆ្លោះគ្នាអ្នកខ្លះគេហាមឲ្យជេរហាមឈប់ទេគាត់ថាបើមិនបានជេរអញដេកមលក់ទេវាបានធូរដែរណាពេលគាត់ជេរហ្នឹងតាមដំណើរមកពេលអញ្ចឹងទៅអញ្ចឹងកាលណាចិត្តនេះ កាន់តែពង្រីក កាន់តែទលាយដែលពុទ្ធត្រាស់ថាឲ្យសេចក្តីសុខដល់អ្នកដតីរមែងបានសេចក្តីសុខនៅមកខ្លួនវិញមិនមែននិយាយពីរឿងអានិសង្ឃទេមែនទេយើងច្រឡំអាហ្នឹងបានធ្វើបន់ជាឆ្លោះគ្នាហ្នឹងពាក្យពុទ្ធមួយមួយបើយើងចូលទៅរអង្គធัวបានបានយើងវែកញែកទៅដាច់ស្រឡះអ្នកឲ្យសេចក្តីសុខដល់អ្នកដតីរមែងចូលទៅដល់សេចក្តីសុខនោះ អាបើឲ្យសុកទៅគេហើយមិនក៏ចូលទៅដល់អាសុកនោះតើសុកនោះស្អីគេ ជាធម្មតា នៅពេលដែលយើងផ្ដល់អោយអ្វីទៅគេចាំបាច់ណាស់ត្រូវឲ្យច្បាស់ថាយើងមានអានំឧទាហរណ៍ដូចអឺញោមម្នាក់ថ្ងៃមុនគាត់ប្រាប់អាត្មាអញ្ចឹងគាត់ធ្លាប់ធ្វើពហិយាគាត់ធ្លាប់ធ្វើបន់ច្រើនណាស់តែបន់មួយដែលធ្វើឲ្យគាត់សុបាយចិត្តជារឿងមួយដែល អស់លុយតិចតែសប្បាយចិត្តគាត់ធ្វើដំណើរទៅត្រូវមុនឆ្លងទូកចឹងទៅគាត់ឃើញ អ្នកកំសត់ប្រមាណអ្នកហ្នឹងអ្នកសុំទានហ្នឹងឃើញពិបាកពេកគាត់នាំចូលហាងឲ្យហូបឲ្យឆ្អែតគាត់អ្នកចេញលុយដំបូងម្ចាស់ហាងគេមិនចង់ឲ្យអង្គុយផងស្រុកយើងឥឡូវអាហុងស៊ុយហុងសាំងអីហ្នឹងធ្វើឲ្យមនុស្សឃ្លាតឆ្ងាយគ្នាសម្បើមហ្នឹងញាតិញោមនៅញោមម្នាក់នៅអាមេរិកហ៎ កាលហ្នឹងអាត្មាទៅអាមេរិកនៅរដ្ឋណាទេភ្លេចទេគាត់សួរគាត់ស្រក់ទឹកភ្នែកគាត់ថាទៅលេងស្រុកខ្មែរពេលហូបអីនៅហាងហ្នឹងគាត់ដកលុយឲ្យអ្នកសុំទានស្រាប់តែអ្នកមានអ្នកមាននៅជុំវិញគាត់ញាតរបស់គាត់មិត្តភ័ក្តិអីហ្នឹងស្រែកសម្លុតគាត់ហ្មងថាហាមិនឲ្យមនុស្សអីចឹងណាបាក់ថាពាក្យហ្នឹងឲ្យចឹងវាកាត់លៀបអស់ហើយថាចឹងជំនឿផ្ដេសផ្ដាស់ធ្វើឲ្យយើងខាតបងច្រើនណាស់ញាតិញោម បើយើងគិតថាឲ្យអ្នកសុំទាននឹងវាខាតបង់អញ្ចឹងមហាសិទ្ធិដែលជួយអ្នកក្រនឹងវាលាយអស់ហើយមហាសិទ្ធិធំធំថ្មមិនខ្វល់ទេលោកឯងមាន កប់ពពកឯងមានតែប៉ុន្តែកោតពួកគាត់នៅពេលដែលគាត់យកទ្រពទៅជួយអ្នកក្រឃើញទេដូច Bill Gates អីក៏គាត់មានមូលនិធិរបស់គាត់សម្រាប់ជួយ អ្នកក្រមិនខ្មិចឃើញ Bill Gates ក្រទេ កន្ធបុផាដែលបង្កើតឡើងហ្នឹងក៏ដើម្បីព្រោះតែជាគូជួយអ្នកក្រអមិនក៏មិនឃើញគាត់នឹងលហេមលហាមនឹងដល់ជាយន្តហោះដើរពីស្រុកមួយទៅស្រុកមួយរហូតដល់ស្លាប់ហ្នឹងហើយ The more you give give the more you gain មនុស្សកាលណា មានចិត្តផ្ដល់ឲ្យ ប្រកបជាមានគណិតអភិវឌ្ឍផ្លូវគណិតនឹងបានទលំទលេជាងមនុស្សដែល គិតតែចង់បានពីអ្នកដដតីហ្នឹងហើយអញ្ចឹងបានអាត្មាជាផ្ដាំដែរដូចដូចអ្នកលាចាកសិក្ខាបទទៅវិញខ្លះមិនទាំងអស់ឯងនៅបួសជាខំសូត្រមុនសំលុយអូប៉ណ្ណេះអញការពុនហើយនឹងអ្នកខ្លះទេណាអ្នកនៅមុខនេះមានខ្លួននេះក៏មាត់ហ្នឹងហើយ ហ្នឹងហើយគាត់សង្ឃឹមសង្ឃឹមឲ្យលុយសូត្រមុនអីអីហ្នឹងវាមិនជាបាបអីទេអាហ្នឹងលុយរបស់គាត់យកទៅប៉ែអាហ្នឹងលុយងាប់ហ្នឹងមនុស្សតែសង្ឃឹមលើស្អីដែលមាន ខ្វះគំនិតរីចម្រើនទៅមុខហ្នឹងហើយដូចកូនតែតដើមតរឿងមរតកម៉ែឪនឹងមិនសូវមានរឿងរីចម្រើនទៅមុខទេឆ្លោះគ្នាតដើមតែអាហ្នឹងឯង ដូច្នេះបើមនុស្សមានការផ្ដល់ឲ្យ មនុស្សនឹងមានគំនិតច្នៃប្រឌិតច្រើនណាស់ដូចបងម្នាក់គាត់ទៅរៀនជប៉ុនអញ្ចឹងគាត់ទៅឃើញអ្នកសំទានស្រុកខ្មែរយើងចុចឲ្យឲ្យតម្រង់ជួរសុំ100 100 100 100អញ្ចឹងណាហើយគាត់ជាដូនគាត់ចែកលុយឲ្យឲ្យសិទានហ្នឹងតាំងគាត់នៅតូចដល់គាត់ទៅរៀនគាត់ត្រឡប់មកវិញគាត់ថាឲ្យបែបនេះឲ្យ 100ឆ្នាំទៀតក៏ងើបមិនរួចដែរអញ្ចឹងគាត់មានគំនិតមួយអញខំរៀនត្រូវបង្កើតការងារឲ្យមនុស្សស្រុកនឹងធ្វើដល់ចិត្តចង់ជួយមនុស្សនឹង build something មាន creative ហើយហ្នឹងហើយអញ្ចឹងបានមនុស្សដែលមានចិត្តតលេងហ្នឹងកាលណាជួយខ្លួនគេស្មានថាជួយខ្លួនគេគឺជួយខ្លួនឯងជួយគេគឺជួយខ្លួនឯង ឧទាហរណ៍ថាឥឡូវស្រុកមួយសិតតែអត់អ្នកអត់ចេះអសរយើងចង់ឲ្យមនុស្សស្រុកហ្នឹងចេះអសរយើងទៅខំរៀនថាគិតថាមកបង្រៀនអ្នកទាំងអស់គ្នាមិនតាន់បានបរៀនយើងចេះបាត់ហើយពួកមានកំណត់ថាចង់ចែកតែចង់ចែក account ចិត្តរបស់យើងហ្នឹងត្រូវប៊ីត្រូវត្រូវថែមលុយត្រូវថែមអីមួយយ៉ាងហ្នឹងហើយការចែករំលែកនាំឲ្យយើងចេះអត់ដឹងខ្លួនទេដូចខ្មែរច្រើនលឺអ្នករៀនសូត្រជួនកាលគាត់គិតអត់ត្រូវ ពេលគាត់រៀនជាការពិតណាស់យកលុយពីឪពុកម្ដាយរៀនអត់មាននរណាជួយទេដល់ចឹងយកលុយតែពីម៉ែឪយកមករៀនដល់ពេលយើងបញ្ចូលគណិតចង់ឲ្យគាត់ ជួយសង្គមទៅវិញទេកាលអញរៀនគ្មានអ្នកណាជួយអញផងអញ្ចឹងគាត់គិតតែធ្វើការយកលុយវិញសង្គមបែបហ្នឹងมันរីកចម្រើនទេប៉ុន្តែមានគណិតខុសគេតាំងពីរៀននៅភ្នំពេញមកពិបាកពេកមកពីអត់លុយរៀនហ្នឹងណា អាត្មាមានគំនិតមួយអាត្មាចង់ចែកគំនិតនឹងដល់និស្សិតទាំងឡាយដែលអ្នកជាអ្នក ចំនួនក្រោយគិតត្រូវអ្នកនឹងរីកចម្រើនពេលអាត្មាចង់រៀនអង់គ្លេសអីចង់ទៅរៀនសាលាថ្លៃអត់មានលុយរៀនហ្នឹងហើយជាងការ ដឹងថាអង្គណាលោកចេះចឹង ទៅទៅសុំគេថ្វាយអង្គមសុំលោកទៅ ជួយប្រែឲ្យកណានតិចមកទៅទិញសភៅអស់ពីរក្បាល លោកប្រែឲ្យតែប៉ុន្មានថ្ងៃលោកថារវល់ខាតអស់សភៅឯក2ក្បាលទៀតវាពិបាកពិបាកតាំងចិត្តមួយហ្មងចាំមើលតែអញចេះអីអញបរៀនគេតោះខ្ទេចតាំងចិត្តតាំងពីហ្នឹងថាតាចេះស្អីបរៀនគេដល់ខ្ទេចចឹងបានអាត្មាបរៀនគេតាំងពីមិនតន់ចេះហ្នឹងស្អីក៏អាត្មាបរៀនគេតាំងពីមិនតន់ចេះដែរដូចបល័យបល័យអាត្មាពីមុនភាសាបល័យគឺបល័យដាក់ទេ រៀនចប់ឌីប្លូមបល័យមិនដឹងស្អីណាទេបល័យគ្រូប្រើឲ្យទៅបរៀនគេថាអត់ចេះផងប៉ិនដល់ពេលយើងបង្រៀនគេវា double learning អូតូស្តាឌីនឹងច្រើនណារៀនខ្លួនឯងច្រើនណាអញ្ចឹងមុនទៅបរៀនគេយើងមិនត្រូវស្រាវជ្រាវស្រាវជ្រាវយកមកមើលចុះមើលឡើងទៅទៅយកទៅបរៀនដូច practice ហ្មងទៀតណាបល័យហ្នឹងទៅចេះពេលបរៀនតែមិនមែនចេះពេលរៀនតែអាត្មាហ្នឹង អភិធម្មអាត្មាបរៀនគេគេមើលមកអាត្មាដូចចេះណាស់អញ្ចឹងអាត្មាប្រែជាប់តាមង្គលអីខ្លះទៅវិសុទ្ធមៈអីចឹងទៅសំដែងធម៌ទៅញាតិញោមគាត់ស្ដាប់ព្រោះគាត់មុនឲ្យបរៀនធម៌តបងខ្មែរបរៀនកងធម៌អីធម្មតាបរៀនបរៀនបរៀនចូលពីអភិធម្មម៉ាត់ម៉ាត់លេងញោមពីរអ្នកមកមុនចង់រៀនអភិធម្មអាត្មាអត់តន់ចេះមកងងឯងអភិធម្មប៉ិនហ៊ាននិយាយថាអត់ចេះទេខ្មាស់គេពួកគេមើលមកតំណងដូចចេះនោះ តែយ៉ាងថាថាចាំគិតមើលសិនដឹងមានពេលអត់ទេចឹងសាកស្រាវជ្រាវរៀនអភិធម្មមើលស្ដាប់កសែត ខ្លះទៅមើលសភៅខ្លះទៅអេដូចយល់ហ្នឹងហើយថ្មចេះលោភមូលចិត្ត8ដួងហ្នឹងចេះអត់តន់ គ្រប់ទេចេះបានតែ2 3ដួងបើកបរៀនដួងទី1មុនគេ តាំងចិត្តថាម៉េចតាំងចិត្តថាធ្វើជានង្គ័លមិនអោយហើយមុនអនោះឯងញាតិញោមអ្នកស្រុកស្រែបានដឹង អីគេងគាត់ហ្នឹងហើយយើង គ្រប់គ្រងអាដីយើងឲ្យមានប្រយោជន៍មើលមុនឡើងធ្វើមេឃុំឧទាហរណ៍ណាខ្វល់រឿងជាតិខ្វល់រឿងស្អីអញ្ចឹងខ្វល់អញ្ចឹងបានពុទ្ធបរិញ្ញាភាពខ្លាំងហ្នឹងពីពីក្នុងទៅ គ្រប់គ្រងខ្លួនឯងហ្នឹងឲ្យល្អរួចទៅរបស់របរខ្លួនឯងដែលគ្រប់គ្រងមនុស្សនៅជុំវិញហ្នឹងគឺល្អតាមនឹងដែលវាស្រូបទាញស្រូបទាញភាពល្អហ្នឹងហើយដីដែលមានជុំវិញផ្ទះហ្នឹងមើលដូចអឺជួនកាលយើងវាខ្វះទឹកខ្វះអីមិនបើកាលណាចាស់ចាស់ពីមុនគាត់ធ្វើអាកន្លែងងូតទឹកកាលណាកន្លែងបហូរទឹកទៅគាត់គាត់សាផ្លាស់កន្លែងងូតទឹកគាត់ ដើម្បីឲ្យអាទឹកងូតទឹកហ្នឹងវាហូរទៅអាតំណាំតំណោចគាត់ហ្នឹងហើយបើសិនជាវាដោះដោយការដាំរបស់យើងអញ្ចឹងវាសុខភាពល្អនឹងមួយ កាត់បន្ថយការចំណាយទិញរបស់ផ្សារហើយយើងមានន័យថាយើងរស់លើដីវារស់លើដីរស់លើមេឃមិនថាហើយបើថាទាំងដូចនៅផ្សារនៅអីមាន ដីណាដាំណាហ្នឹងលើកលែងចោះថាអ្នកនៅផ្សារវិញយើងនៅស្រែទាំងអស់គ្នាវាអត់ដំណាំជុំវិញផ្ទះដែរនេះ អត់ពេលប៉ុន្តែពេលលេងបៀវាចេះតែមាននេះចេះឆ្ងល់ពេលតភាកពេលលេងបៀពេលជុលមន់ចេះតែមានហើយអឺពេលដែលយើងមកធ្វើអញ្ចឹងអញ្ចឹងអត់មានហើយយើងគិតមើលបើមួយថ្ងៃមិនបាច់ដាំច្រើនស្ពៃតែមួយគុំតែមួយគុំបាទច្រើនណាស់ចុះបើមួយខែវាមិន30គុំ ហ្នឹងហើយងាយងាយងាយងាយប៉ុន្តែគិតមើលទៅបើគិតមើលទៅថាអឺដូចបងប្អូនទៅកូរ៉េអីខ្លះចឹងដល់ទៅដល់បានគាត់ដឹងមកឃើញបរហោះឃើញអីមកនឹកថាអូទៅធ្វើការនៅកូរ៉េវាមានកន្លែងខ្លះក៏ការងារល្អចឹងទៅមានកន្លែងខ្លះទៀតទៅធ្វើដូចម៉ាស៊ីនចឹងទៅនៅត្រាំទៅទឹកហ្នឹងតាំងពីព្រឹកទល់យប់ហ្នឹង ហ្នឹងហើយណាខ្លះទៀតក៏គាត់មានគំនិតដែរគាត់គិតឃើញហ្មងជុំវិញផ្ទះសិតតែកន្លែងធ្វើកើតដីគេកន្លែងខ្លះវាមិនទាំងល្អដូចខ្មែរដីសិតតែភ្នំសិតតែអីប៉ុន្តែគេចោះគេដាំខ្ទេចខ្ទីអស់ហើយដីកូរ៉េមានដីស្អីរៀបដូចយើងមានតែសិតភ្នំចឹងបានអឺជាកិច្ចចាប់ផ្ដើមហ្នឹងយើងមិនបាច់នាំគ្នាផ្អើលពេកទេថា អូបន្លែមកពីវៀតណាមនឹងវិជាតិគីមីច្រើនណាអីច្រើនណាវាគីមីគីមីហើយយើងខ្ជិលដាំគេមិនសម្រុកដាំឲ្យលឿនដាំលឿនលក់វាមិនទាន់អញ្ចឹងណាគេមានតែចាប់យើង ដាក់គុក ដើម្បីកុំឲ្យយើង ដាំណាអត់ផងវានៅ មានឱកាសមួយដែរប្រឹងខ្លួនយើង យើងបន្ទោសបានយើងចេះបន្ទោសតែប៉ុន្តែបន្ទោសវាអត់ចេញជាលទ្ធផលអីថ្ងៃហ្នឹងបន្ទោសបានបន្ទោសគ្នាបើថាកែប្រែទម្លាប់រស់យើងតិចតិចទៅខ្ទឹមអាត្មានឹកឃើញពីក្មេងពីក្មេងមួយញោមប្រុសខ្ទឹមមិនសូវដាំផ្ទាល់ដីទេដាក់ធ្នើអញ្ចឹងមកដាក់ជីដាក់អីទៅដាំទៅហូបដាំអស់ផងជីអីហ្នឹងដាំទៅណាទុកពូជវាតទៀតក៏ទុកទៅ វាទុំព្រោះតទៀតទៅអត់ដែរអស់អញ្ចឹងទៅវាបានសុខភាពល្អអញ្ចឹងដែរហើយជាពិសេសញាតិញោមនៅអាមេរិកកាំងឬក៏នៅអូស្ត្រាលីដឹងហើយថាជុំវិញផ្ទះហ្នឹងគេអត់ឲ្យទំនេរមិនដីហ្នឹងហើយសួរទៅវាខ្វះណាស់អូបើនិយាយទិញវិញស្រួលណាស់ស្រុកនេះសឹងថាមិនបាច់ទៅផ្សារគ្រាន់តែចុច យកមកដល់ផ្ទះក៏បានដែរប៉ុន្តែគេគេអត់ទុកឲ្យវាទនេជាទម្លាប់ហ្នឹងគេសំចៃអញ្ចឹងហើយស្រុកគេចាយដុល្លារផងគេនៅតែសំចៃអញ្ចឹងប៉ុន្តែយើងប្រើពេលវេលាអឺมันមាន ប្រយោជន៍ច្រើនណា ស្រុកយើងហើយមិនដឹងគិតថាជួយថាម៉េចទេអាត្មាមានតែជួយដាស់ទឿនរឿងហ្នឹងឯងបានញាតិញោមនៅខាងកំពង់សោមប្រាប់ថាខណ្ឌ ខ្ទឹមក្រាន់តែសក្រី ក្រាន់តែអីដឹកពីវៀតណាមមកដែរនេះវាអស់និយាយហ្មងអាសក្រីគ្រាន់តែសឹងអាដាំបច្រាស់ចុងដោះដែរហ្នឹងហើយនោមដាក់ក៏ដោះដែរមែនទេដីស្រុកខ្មែរយើងហើយទៅទិញគេដែរបែបមកវាសមតែអញ្ចឹងអញ្ចឹងបានអឺអាត្មានៅចាំរឿងចាំរឿង លោកពីដើមលោកជាមួយពជាបរិស័ទនឹងតាមភូមិនឹងលោកស្និទ្ធស្នាលដឹងសុខទុក្ខគ្នាដែលគេរៀបចំឲ្យមានចៅអធិការមានអឺអនុគុណមានអីហ្នឹងលោកមានកិច្ចការងារជាមួយប្រជាជនដែរមិនមែនតែជាមួយលោកទេដូចជាចៅអធិការហ្នឹងប្រហែលភូមិដែលជាជើងវត្តហ្នឹងលោកដឹងសុខទុក្ខហើយលោកណែនាំបដៅណែនាំកូនចៅហ្នឹងឲ្យចេះដាំដំណាំឲ្យចេះមើលថែផ្ទះសបាយដូចជារឿងរឿងមួយចា៎ អ្នកខ្ជិលដាំហ្នឹងវាមិនមែនតែឥឡូវទេសម័យពុទ្ធអាសម័យពុទ្ធឯងសម័យពីមុនក៏មានដែរអាមាលឺគ្រូអាមានិយាយប្រាប់ទេអឺមានគេមកសុំសក្រីតាលោកដាំគ្រប់សពក្នុងវត្តហ្នឹងមានសក្រីមានស្អីមានអីតំណាំតដោយលោកដាំមួយថ្ងៃថ្ងៃលោកឲ្យកូនចៅកូនសេកកូនសិស្សហ្នឹងដាំដល់ពេលគេមកសុំសក្រី ដល់សំសក្រីលោកសួរទេហើយឯងនឹងនៅលើមេឃឯនៅលើដីហើយបានបានលោកថាអើបានអ្នកសុំនឹងថាលោកតានិយាយលេងអីណានៅលើមេឃនៅលើដីហ្នឹងណាហើយបានលោកថាអឺមានទៅមិនដឹងអីចង់ឆ្លើយឲ្យបានចម្លើយពីមាត់មើលឯងស្មាននៅលើមេឃ ហើយបានលោកសួរថាចុះសក្រីអាត្មានឹងដាំលើមេឃឲ្យដាំលើដីដាំលើដីហើយចុះផ្ទះឯងនៅវាអត់ដីមានមិនអត់បានដាំដល់អញ្ចឹងលោកឲ្យគេសុំតែមកក្តៀងទេមកសុំមកគុលក្តៀងដើម្បីទៅស្លស្ងោអីចឹងលោកថាឥឡូវកុំយកបន្តិចអីយកមកគុលធំនឹងត្មងតើទៅយកមកគុល អាគុលធំយល់ទេអត់ទេយកទៅទេអត់ទេឲ្យយកអាធំហ្នឹងប៉ិនដឹង ដឹងផ្ទះនៅតាណាប៉ិនខែក្រោយអាត្មាទៅមើលតើសក្រីហ្នឹងវា ចូលឆ្នាំងអស់ឬក៏វាមានដោះលើដីហ្នឹងដែរបើមិនមានដោះនៅលើ ដីជុំវិញផ្ទះហ្នឹងទេថ្មោងលោកមានឥទ្ធិពលហ្នឹងលោកមាន ឥទ្ធិពលលើប្រជាជនហើយលោកមើលអញ្ចឹងចឹងគុណសម្បត្តិលោកសង្ឃលោកក្រៅពីសំដែងធัวលោកប្រាប់នឹងហេនឹងស្អីគេគឺការដឹកនាំតាមធัวអីហ្នឹងប្រយោជន៍បច្ចុប្បន្នដែលហៅថាឧទ្ធានសម្បទាវាមិនមែននៅតែលើក្រេទេ ប្រាប់អញ្ចឹងឲ្យប្រឹងប្រែងឲ្យប្រឹងអាម៉េចបើទេថាញាតិញោមពុទ្ធបរិស័ទទាំងឡាយប្រយោជន៍មាន3មួយឧទ្ធានសម្បទាឲ្យប្រឹងរោទ្រពសម្បត្តិពីអរកសម្បទាឲ្យប្រឹងប្រែងថែរ ទៅមើលសភៅក៏បានដែរប៉ិនសួរតែប្រឹងមិនខ្មិចវាទល់តែមើលស្ថានភាពហ្នឹងតើគ្នាអាចប្រឹងអីបានតើគ្នាអាចធ្វើអីបានឲ្យយោបល់កណថាប្រឹងដឹង ប្រឹងអីគ្នាប្រឹងសងប់ហើយអាលេងបៀហ្នឹងគឺគ្នាប្រឹងចាក់កតុយលេខក៏ប្រឹងចង់មានសឹងអីហើយ ហ្នឹងហើយផ្ដើមប៉ុណ្ណឹងនឹងនិយាយតិចតិចតិចតិចទៅកូនចៅចង់បានពោណាចង់បានពោដាក់ដោះចុះឡើងដាក់មើលដាក់ពូជផ្សេងផ្សេងអានងអីហ្នឹងដាំក្បែរលបងស្រោចទៅទឹកទៅវាឡើងតាមដើមឈើក្បែរលបងហ្នឹងបន្តិចផ្លែរយោងចេញមកស្រុកយើងស្រួលដាំអាត្មាអ្នកដាំដាំមនងដាំអីវាក្មេងដាំមិនដឹង ឥឡូវជានេតិឆ្លើយសំណួរផ្សេងផ្សេងដែលអាចកើតឡើងហើយមុននេះ នៅ ក្នុងក្រុមពធប្រចាំថ្ងៃហ្នឹងខ្ញុំកណាអាត្មាក៏បានអឺឲ្យតំណែងដែរថាបើមាន សំណួរឲ្យលើកឡើងក្នុងក្រុមហ្នឹងអាត្មាឈៀងចូលទៅមើលហើយយកមកឆ្លើយពេលនេះមានសំណួរខ្លះអឺ ហើយក៏សូមគោរពនមស្ការបាទថ្វាយបង្គំព្រះអង្គទូព្រះអង្គដែលមានអវត្តមាននៅក្នុងក្រុមនេះ ទាំងជំរាបសួរដល់អ៊ំប្រុសអ៊ំស្រី ពុកម៉ែបងប្អូនដែល មានអវត្តមាននៅក្នុងក្រុមនេះដោយសេចក្តីគោរពដោយសេចក្តីស្រឡាញ់រាប់អានពីចម្ងាយផងអឺថ្ងៃនេះខ្ញុំកណាមានចម្ងល់ហើយក៏ដូចជាសំណួរចង់សាកសួរទៅលោកចាស់គ្រូអឺបន្តិចបន្តួចដែរ អឺបណ្ដាលោកចាស់គ្រូនៅក្នុងប្រទេសខ្មែរយើង មានវត្តច្រើនដែរຕົង4000វត្តជាងប៉ុន្តែគិតទៅវត្តច្រើនដែរប៉ុន្តែអឺព្រះពុទ្ធគឺមានតែមួយទេ អត់មានច្រើនទេវត្តមានច្រើនប៉ុន្តែព្រះពុទ្ធអត់មានច្រើនទេគឺព្រះពុទ្ធមានតែមួយអញ្ចឹងខ្ញុំកណាអឺការនិមន្តព្រះសង្ឃ មកកម្មវិធីបុណ្យអញ្ចឹងលោកយ៉ាងគ្រូដូចថាខ្ញុំកណាមានកម្មវិធីបុណ្យអញ្ចឹងខ្ញុំកណាគួរតែនិមន្តព្រះសង្ឃមក កម្មវិធីបុណ្យហ្នឹងពិធីបុណ្យខ្ញុំកណាហ្នឹងកម្មវិធីបុណ្យខ្ញុំកណាចាគ្រូហើយដូចជាអញ្ជើញអាចារ្យមកតើគួរជ្រើសរើសតែទេលោកចាស់គ្រូពីព្រោះនៅចិត្តស្រុកភូមិខ្ញុំកណាហ្នឹងក៏មានទីវត្តអារាមនៅចិត្តដែរប៉ុន្តែ ខ្ញុំកណាក្រឡេកទៅមើលទីវត្តអារាមដែលនៅចិត្តស្រុកខ្ញុំកណានោះគឺពេលមានបុណ្យទានម្ដងម្ដង គឺតែងតែមានតន្ត្រី ហើយមានការអឺលោកគ្រឿងសវណ្ណអីចឹងណាលោកចាស់នៅក្នុងទីវត្តអារាមណាអញ្ចឹងខ្ញុំកណាចង់ប្រទិនសំណួរទៅលោកចាស់គ្រូថាតើខ្ញុំកណាគួរតែជ្រើសរើសនិមន្តព្រះសង្ឃមកកម្មវិធីហើយក៏ដូចជាលោកអាចារ្យដែរ ខ្ញុំកណាគួរតែជ្រើសរើសលោកអាចារ្យដើម្បីមកចូលរួមកម្មវិធីបន់ខ្ញុំកណាដែរទេលោកចាស់គ្រូពីខ្ញុំកណាសូមលោកចាស់គ្រូជួយបកស្រាយខ្ញុំកណាផងម្យ៉ាងទៀតដូចជា ក្រុមគ្រួសារខ្ញុំ ដូចជាលោកឪពុកអ្នកម្ដាយខ្ញុំគាត់ គាត់មិនសូវជាបានគិតគូរវិញឆ្ងាយរឿងការនិមន្តប្រសងមកមកទេរោងចក្រគ្រូពីព្រោះគាត់មិនសូវជាជ្រាបចឹងលោកចាស់គ្រូគាត់សំខាន់គឺគាត់គិតក្នុងចិត្តគាត់គឺថាសំខាន់អត់ឲ្យតែនិមន្តប្រសងមកនិមន្តអាចារ្យមក បានន័យថាប្រពតែកម្មវិធីបុណ្យឲ្យចប់ចប់ចឹងលោកចាស់គ្រូអញ្ចឹងលោកចាស់គ្រូជួយបកស្រាយក្នុងកណាហើយក៏ជួយបញ្យល់ក្នុងកណាផង ពីព្រោះនៅចិត្តស្រុកខ្ញុំកណានេះគឺទីវត្តអារាមមួយចំនួនគឺខ្ញុំកណាអត់អត់មានអឺអារម្មណ៍មួយដែលចង់ទៅនិមន្តព្រះសង្ឃឬមួយក៏អាចារ្យនៅវត្ត ដែលមានកម្មវិធីធំដាក់ធំបាសដាក់អីរួមក្នុងវត្តអញ្ចឹងលោកចាស់គ្រូអញ្ចឹងខ្ញុំកណាចង់ឲ្យលោកចាស់គ្រូជួយបកស្រាយតាខ្ញុំកណាហ្នឹងគួរតែនិមន្តស្ថាបិសង្ឃដែលមានវិន័យល្អ វត្តផ្សេងហ្នឹងលោកចាស់គ្រូដែលថាមានវិន័យល្អអញ្ចឹងកណាចង់និមន្តព្រះសង្ឃមកពីវត្តអញ្ចឹងអញ្ចឹងដើម្បីមកចូលរួមក្នុងកម្មវិធីបុណ្យដើម្បីលោកផ្ដល់ជាឱវាទឲ្យយល់ដឹងណាអញ្ចឹងលោកចាស់គ្រូហើយក៏ដូចជាអាចារ្យដែរអាចារ្យខ្លះហ្នឹងក៏គិតតែពីរឿងប្រយោជន៍ផ្ទាល់ខ្លួនអត់ទៅគិតពីរឿងបញ្យលអឺកាត់ក្នុងកម្មវិធីបុណ្យហ្នឹងឲ្យយល់ឬមួយក៏គោរពតាម តាមមានទម្លាប់ប្រពៃណីខ្មែរដើម្បីឲ្យកូនខ្មែរយើងបានជៀបចូលច្បាស់អញ្ចឹងណាខ្ញុំថាលោកចាស់គ្រូអញ្ចឹងសូមលោកចាស់គ្រូជួយបកស្រាយខ្ញុំកណាផងអឺចម្លើយមានតែបន្តិចទេខ្លីតែសួរថាគួរជ្រើសរើសទេចម្លើយឆ្លើយថាគួរតែមួយម៉ាត់ទេ អញ្ចឹងឆ្លើយទៅនៅសំណួរហ្នឹងតែមួយម៉ាត់ទេគឺគួរគួរជ្រើសរើសប៉ិននិយាយលើសនឹងបន្តិចទៅថាជ្រើសរើសអាម៉េចបានយើងជ្រើសរើសគាត់ក៏បាន មានប្រសាសន៍ដែរមិញថាចង់បានលោកដែលល្អមកហើយ មានការចេះដឹងអាចជួយពយល់ជួយអីចឹងនឹងជាចម្លើយហើយ បើសិនបើយើងមិនជ្រើសរើសរកលោកអ្នកចេះដឹងអ្នកប្រព្រឹត្តល្អហើយនឹងមានការយល់ដឹងធ្វើមិននឹងបានចំណុចដែលគាត់លើកឡើងមិញយកវាមិនបានទេចឹងឆ្លើយប៉ុណ្្នឹងថាគួរហើយសួរមិនទៀតចាំសួរលើកក្រោយហ្នឹងហើយហើយមានសំណួរតទៀតកណាហិអសុមនី តារាសូមកាត់ថ្វាយបង្គំលោកម្ចាស់គ្រូសូមសួរលោកម្ចាស់គ្រូមួយចំនួនថាតើក្រហោះដែលស្លៀកសពាក់សឡើងសំដែងព្រះធម៌លើធម្មទេសនៈខ្ពស់ជាងប្រសំតើនឹងមានប៉ះពាល់ព្រះពុទ្ធសាសនាឬក៏ប៉ះពាល់សាសនាដែរទេ អនាគតអាចនឹងកុហកមានការខ្ពស់ជាងប្រសងឬក៏ទៅមុខទៀតប្រសងនឹងមានតម្លៃ មានតម្លៃទៀបជាងកុហកដែរឬទេសូមលោកចាស់គ្រូបកស្រាយដល់អនុគ្រោះណាសូមជាស្រ័យចាស់គ្រូអមគណាអឺធាតពិតនឹងពុទ្ធសាសនា វាអត់មានស្អីប្រឡាក់កើតទេបើតួពុទ្ធសាសនា គឺសិលសមាធិបញ្ញាឬក៏អរិយសច្ចធម៌ អញ្ចឹងมันអាចមានស្អីទៅប្រឡាក់ឲ្យប៉ះពាល់ពុទ្ធសាសនាបានទេវានៅតែអញ្ចឹងវាគ្រាន់ថា គ្មាន អ្នកគោរពអីហ្នឹងវាមានបើគិតថាលំអរបស់ពុទ្ធសាសនានៅតែដែលប៉ុន្តែអាលំអហ្នឹងណែណាវាយកមកក្រងវាយកមកពាក់ឧទាហរណ៍ដូចជាព្រះវិន័យដែលជាសិលហ្នឹងតកតងនឹងព្រះវិន័យហ្នឹងគឺវាលំអបត់ខាងដើម ហើយជាទ្រង់ទ្រាយធំបំផុតដែលស្គាល់ថាជាអ្នកកាន់ពុទ្ធសាសនាហ្នឹងគឺព្រះសង្ឃនឹងឯងភិក្ខុសាមណេរនឹងឯងអញ្ចឹងបើបាត់ភិក្ខុសាមណេរទៅសច្ចធម៌នៅទៅដដែលទៅប៉ុន្តែវាបាត់វិន័យវិន័យហ្នឹងក៏វាបាត់ទៅដែរនៃវិន័យ13ក្បាលហ្នឹងមិនបាច់ទេតើអស់លោកសង្ឃទៅវាក៏មិនបាច់ទុករៀនអីទៀតដែរវាបាត់អាហ្នឹងទៅ ពាក្យថាបាត់ហ្នឹងគឺបាត់ការគោរព បាត់អ្នកគោរពតែប៉ុណ្្នឹងទេតែវាមិនទៅបាត់ទៅណាដូចផ្លូវដែលគេឈប់ដើរអញ្ចឹងខ្ញុំមិននិយាយច្រើនហើយនិយាយរហូតដល់មានអ្នកខឹងច្រើនដែររឿងហ្នឹងមិនជាចង់និយាយច្រើនទៀតទេ ធ្វើអីបានធ្វើនឹងទៅសบายចិត្តធ្វើអីធ្វើនឹងទៅព្រោះថា វាមកពីភិក្ខុសាមណេរយើងវាអន់បង ថាអញ្ចឹងវាអន់បង ឥឡូវយើងឃើញការសម្ដែងធម៌ដែលមានជំរឿមានអីវាយើងផ្ទៀងផ្ទាត់ទៅ រវាងលោកសង្ឃយើងហើយនឹងកុហកអ្នកណាមានជំរឿជាងពីច្រើនកុហកគឺសម្ដែងធម៌ត្រឹមត្រូវជាងហើយអ្នកស្ដាប់គឺស្ដាប់យកអត្តន័យគឺស្ដាប់យកប្រយោជន៍ហើយដល់លោកសង្ឃយើងខ្លាយជាអ្នកកផ្លែងអស់ហើយខ្លះហ្នឹងដូចខ្លាំងជាងពាកវីមីផងមើលទៅ អញ្ចឹងតម្លៃហ្នឹងវាមានណាណាអ្នកឲ្យយើងអ្នកផ្សាងខ្លួនយើងវាសមស្អីទាំងអស់កើតឡើងសិតតែសមទាំងអស់បើនិយាយពីចេះវិន័យច្បាស់មែនទែនហ្នឹងភាកច្រើនក៏ប្រសក់ទៅទៀតប៉ុន្តែប្រសក់ធ្លាប់ប៊ូសដែរទេគាត់ពីមុនគាត់ធ្លាប់ប៊ូសនៅក្រោយមកគាត់សឹកទៅគាត់ចេះធ្វើម៉េចបើគាត់ចេះហើយយើងលោកអត់ចេះធ្វើម៉េចយើងចង់បានតម្លៃអីបើយើងអត់ចេះផងណា ហើយអភិធម្មអីចឹងដែរខ្ញុំកណាអាត្មាចិត្តតែចង់បបួលធម្មមិត្តធម្មកថាតែច្រើនហ្នឹងឲ្យរៀនអភិធម្មហ្នឹងបរមត្តហ្នឹងប៉ុន្តែអត់ប៉ុណ្ណឹងហើយយកទៅទូទាល់មួយគេមិនទូសួរប្រសក់មកប្រសក់ដែលគេអ្នកសំដែងធនអ្នកទេសនាយ៉ាងហោចក៏គេចេះ3បរមត្តដែរ3 3បរិឆេទដែរតិចបំផុតក៏គេចេះប៉ុណ្ណឹងដែរ យើងវាមានតែយកគាថា ទៅយកទៅប្រសូតនេះបន្តិចបន្តួចបន្តិចបន្តួចឲ្យយកមកទេសចឹងទៅគប់សមនឹងជាមួយនឹងអាជីវរនេះផងទៅវាជាគោរពហ្នឹងមែនមែនទៅគួរឲ្យសរសើរកុហកគេដែរដែលគេទៅជាកុហកហើយនឹងអាចនៅនិយាយធោះបានហើយមានពេលរៀនបរមត្តធម៌នោះល្អិតទៀតចេះទៀត ហើយលោកយើងនឹងមិនដឹងធ្វើអីតែអញ្ចឹងនឹងធ្វើអីវាសមតែអញ្ចឹងសមគេមើងងាយអញ្ចឹងបើតម្លៃដែលយើងឲ្យហ្នឹងគឺវាពាក់ព័ន្ធនឹងសកម្មភាពដែលតេតឹងអីប៉ុន្តែសភាពពិតមនុស្សយើងប្រសើរក្រនបើមែនទែនវាមិនមែនរឿងគេឲ្យទេ វាមិនមែនរឿងតម្លៃគេឲ្យគឺការប្រព្រឹត្តប្រតិបត្តិក្នុងខ្លួនយើងហើយនិយាយយ៉ាងហ្នឹងក៏កុំឲ្យបានចិត្តពេកដែរក៏ហោះអ្នកទេសនាហ្នឹងយើង គួរតែគិតដែរកន្លែងហ្នឹងលោកលើកឡើងមិញវាអាច មានអញ្ចឹងមែនអង្គុយទេសនាដូចគ្នាហើយលោកទេសដែរយើងគិតមើលយើងយកអាសនៈខ្ពស់ជាងលោកយើងថាគោរពធัวតែចិត្តទេសដូចគ្នាតាមិនគឺឆាប់ភ្លេចម៉េះចុះគេរៀបឲ្យតើអាត្មាចង់ថាចុះគេដាក់អាចម្ដុំអង្គុយដែរអីនិយាយគិតទេ ជាងទាំងចិត្តតកហបតីក៏សំដែងមើលរបៀបលោកសំដែងមើលទៅសិក្សាកពីដូចគ្នាតាឲ្យតែមានប្រសងគាត់គោរពយ៉ាងម៉េចហ្នឹងហើយអាហ្នឹងវាមាន លក្ខណៈចឹងដែរគួរតែគិតដែរណាកុំឲ្យ មានបរិវារច្រើនគេគោរពច្រើនវាភ្លេចបាត់ទៅភ្លេចខ្លួនបាត់ទៅហើយមិនជាការហាមប្រាមឲ្យសំដែងធោះអីទេបើកាន់ថាបើ នាទីប្រហែលគ្នាសំដែងធរដូចគ្នាមិនក៏លោកទៅជាកូនចៅអស់ទៅលោកហ្នឹងវាទៀបជាងអស់ទៅតែយើងចង់ទៅធ្វើសក្រាចលោកឲ្យមិនជាប្រសក់ហ្នឹងហ្នឹងគាត់ណាផ្ដាំអញ្ចឹងទេយើងក៏ភ្លេចខ្លួនណាភ្លេចដោយសារតែយាយយាយហ្នឹងលើកទូលលើកទូលគ្មានដឹងខ្យល់អីទេអាត្មានិយាយហ្នឹងនិយាយខណៈដាស់តឿនទេអាត្មា នៅនេះក៏អត់ខ្វះបាយឆាន់ដែរប៉ុន្តែគាត់ថាប្រាប់កុំភ្លេចខ្លួនហើយអ្នកដែលត្រូវបានគេលើកហ្នឹងកុំចូលភ្លេចខ្លួនកុំភ្លេចខ្លួនពេកភ្លេចខ្លួនពេកប៉ុន្តែសាប ខ្លះខ្លះហើយក៏ហោះខ្លះជួនកាលស្លៀកសពាក់សទាំងមុខគេកន្លែងទេសនាទៅវិញធម្មតាជាមួយកូនមួយប្រពន្ធអីចឹងទៅទៅគង់តែដឹងការពិតវានៅតែការពិតចឹង honesty ភាពស្មោះត្រង់ទៅល្អវាមិនមាន ការប្រែប្រួលខាងមុខខាងក្រោយមិនវាចឹងទៅមិនកាតិមកតឹមអីទេតែមិនចឹងទៅត្រូវនិយាយធូរនិយាយទៅបើគេសួរថាអាត្មាបើសឹកទៅអាត្មានិយាយដែរធោះទេនិយាយមិនចេះហើយតែគាត់ថាអើយើងដឹងទូនាទីយើងដែរណា បាច់ទៅទៅអង្គុយលើលោកដូចតំណងឯងថតវីដេអូមើលខ្លួនឯងទៅអ្នកទេសនាទាំងឡាយកុំតឲ្យទៅគេថាអញ្ចឹងថតមើលសាមើលខ្លួនឯងប៉ុន្តែវល់ពេកលោកមិនបានមើលខ្លួនឯងថតមើលដល់ពេលទេសនាឯងនៅខ្ពស់ជាងលោកលោក ទេសដែរលោកទៀបជាងមើលតំណងអត់មើលខ្លួនឯងផងកុំឲ្យតែគេមើលរហូតមានពេលមើលខ្លួនឯងខ្លះទៅ ប៉ុន្តែយ៉ាងណាក៏នៅតែសរសើរកុហកគេចេះធរនៅតែគួរឲ្យសរសើរអញ្ចឹងគេចេះហ่ะហើយលោកយើងគេមិនគោរពនឹងសមហើយបានផ្ដល់អីជាមេរៀនពិតប្រកបឲ្យគេប្រមាណអង្គសួរថាជាលោកសង្ឃនេះរាល់ថ្ងៃនេះបានទុកអ្វីជាក្រិតជាមេរៀនគេស្ដាប់ទៅគេចេះគេយល់មែនទែនឬក៏គេស្ដាប់គ្រាន់តែរំភើយចិត្តទេបើកុហកអ្នកទេសនាដូចច្រើនគាត់ មាន ពេលអាដើរទេសក៏ទេសហើយគាត់មានពេលអង្គុយបរៀនទៀតហើយដល់កាលណាគាត់បង្រៀនគាត់សាងឲ្យមានកូនសិស្សណាមានកូនសិស្សរបស់គាត់ដែរហើយសិស្សហើយគ្រូមិនឲ្យគេគោរពគ្រូមិនគេគោរពគ្រូគេអញ្ចឹងណាសំបីតែអាចារ្យរបួសស្រាតក៏មានគេថ្វាយអង្គមឲ្យតាគ្រូគេនឹងចឹងប៉ុន្តែគាត់ថាយើងវានៅក្នុងពុទ្ធសាសនាជាមួយគ្នា វាមិនមែនជារឿងខុសគ្នាអីទេយើងគណៈឲ្យដឹងទូនាទីយើងទៅធัวវាធัวហើយប៉ុន្តែយ៉ាងណាក៏វាមានវិន័យសិក្ខាដែលត្រូវត្រួតត្រងច្រើនជាងគ្នា នៅក្នុងពុទ្ធសាសនានឹងព្រះអង្គជាធម្មរាជាជាធម្មរាជាហើយព្រះសង្ឃនេះជាទាហាន មេតបធំគឺសេនាបតីសរិបុត្រហើយដល់ទៅបរិស័ទនឹងជាកុហកនឹងដូចជាប្រជាជនប្រជាជនវាមានអ្នកចេះអ្នកដឹងអញ្ចឹងអ្នកខ្លាំងមិនមែនថាប្រជាជននឹងវាអន់ជាងតាហ៊ានទេវាមិនមែនទេប្រជាជនខ្លះហ្នឹងគឺខ្លាំងជាងតាហ៊ាននេះគឺហាត់ក្បាច់គុណខ្លាំងជាងតាហ៊ានទៀតប៉ុន្តែគាត់មិនមានទូនាទីជាតាហ៊ានមិនអាចឈរជាមុខទេហ្នឹងទៅប្រជាតាហ៊ាន បានវាសំតែជាមេតាហ៊ាន លោកសង្ឃនឹងឯងវាមានពេលខ្លះដែរឧទាហរណ៍បើទៅហ៊ានចង់ហាត់ក្បាច់គុណគេទៅ invite ប្រជាជនធម្មតាមកប្រហាត់ទៅប៉ិនបើក្នុងទូនីតិបញ្ជាទៅនេះទៅនោះគ្រូប្រហាត់ក្បាច់គុណនឹងមិនអាចបញ្ជាបានទេ គឺទាល់តែមេតាហ៊ាន មេតាហ៊ាននឹងអន់បន្តិចក៏ដោយតែឋានៈជាមេ អាចបញ្ជាបានយ៉ាងណាមិញនៅក្នុងពុទ្ធសាសនាហ្នឹងប្រសងនឹងវា អ្នកដែលបជាលោកសង្ឃហ្នឹងគឺគ្រូលោកជាលោកដូចគ្នានោះឯងចឹងបានត្រូវមានឧបជាមាន អាចារ្យពាក្យថាអាចារ្យហ្នឹងគឺ ជាលោកសង្ឃហ្នឹងឧទេសសាចារ្យវិនិយាយអាចារ្យអីចឹងទៅ តែមិនមែនបានន័យទៅកុហកបរៀនមិនបានទេដូចឧទាហរណ៍ចឹងថាគ្រាន់តែបង្ហាត់ក្បាច់គុណគ្រាន់តែស្អីស្អីដូចព្រូស្លីលីសាឡុងគាត់ទៅប្រហាត់បលិសគាត់ទៅប្រហាត់អីប៉ិនសួរថាគាត់ទៅបជាបលិសបានទេអត់ទេ តែប្រហាត់ក្បាច់គុណបានដូចកុហកអញ្ចឹងចង់ប្រហាត់វិន័យលោកប្រហាត់ទៅចង់ប្រហាត់អភិធម្មលោកប្រហាត់ទៅពន្សួរទៅត្រួតលោកបានទេអត់ទេវាខុសទូនាទីចឹងឯងប៉ុណ្្នឹងចាស់និយាយយកទៅក្តៅគ្រប់គ្នា ប៉ុន្តែលោកសង្ឃយើងគេមិនឲ្យតម្លៃវាសមឯណាដឹងខ្លួនដឹងខ្លួនល្អដឹងខ្លួនថាវាអន់មិនដឹងខ្លួនល្អហើយយើងវាអត់ចេះមែនដឹងខ្លួនល្អហើយកុំគិតថាខ្លួនចេះដោយសារគេគ្រប់គ្រងច្រើន អាហ្នឹងវែងអូអាវែងធំអញ្ចឹងនៅពេលដែលមានអ្នកគ្រប់គ្រងច្រើនត្រូវមើលប្រភេទនៃបុគ្គលអ្នកគ្រប់គ្រងយើង កម្រិតអីកម្រិតអី ខណៈគុលស័យជឿដែរហ្នឹង100អ្នក10000អ្នក មកគ្រប់គ្រងក៏អត់ប្រយោជន៍ដែរធុនធុនអញ្ចឹងតែបើធម្មទេសនារបស់យើងការនិយាយរបស់យើង បានបណ្ឌិតម្នាក់ មកគ្រប់គ្រងបាន professor មួយមកគ្រប់គ្រងអាហ្នឹងលុយហើយបើថាអ្នកជឿគុលស័យ1000អ្នកមកជឿមកគ្រប់គ្រងអឺយកជាការបានទេ Mm-hmm. ហ្នឹងហើយសំណួរជាបន្តនៅក្នុងរូបសិនឈ្មោះផាងឆៃវិចិត្រសួរត្រូវតាំងសតិឬគិតដូចម្ដេចទៅពេលគេងទៅមិនយល់សពរឿងយល់សពត្រូវតែមានបទជួនយើងរហូតដល់អរិយបុគ្គលនឹងកាន់តែមានតិចមានច្រើនប៉ុន្តែសំខាន់ថា មិនយល់សពច្រើនហ្នឹងចិត្តរបៀបម៉េចចិត្តមិនសូវរវើរវាយហើយបើធัวគូចម្រើន គឺមេត្តាធัวដោះអាចិត្តគំនុំគុំគួន ខ្វល់ខ្វាយចេញដាក់ចុះនៅមេត្តា ចិត្តវិញទោះបីយល់សពហ្នឹងក៏យល់សពល្អដែរប៉ុណ្្នឹងឯងបាទ